យល់សូវច្បាស់ហើយបងជួយចែកម្លែកឲ្យបាន20នាក់បាទជួយចែកម្លែកឲ្យបាន20នាក់ជួបគ្នាថ្ងៃសៅរ៍ម្ដងទៀតសុខសប្បាយទាំងអស់គ្នាអរគុណច្រើនព្រេននេះអឺអាវនេះជីអាវនេះជីយន្តហោះទៅយកនៅចរចាបាទនេះអស់ចាំខ្ញុំនិយាយប្រាប់អាវនេះជីយន្តហោះទៅយកនៅចរចាអត់មានអ្នកណាដឹងថាខ្ញុំជីយន្តហោះទៅយកហ្នឹងបាទនេះធ្វើដោយលុយខ្លួនឯងណា បាទមិនលុយខ្ញុំទេបាទអាវនឹងមាន មានមួកមួយទៀតបាទសុខសប្បាយទាំងអស់គ្នា បាទចាស់ទៅហើយពាក់វ៉ែនតាកាន់តែឆ្ងាយទៅហើយអឺសុខសប្បាយទាំងអស់គ្នាសុខសប្បាយយូរសូវច្បាស់ហេះបាទណាពាក្យអាវនេះតែមួយផ្លេតទេណាបងប្អូនវាតិចពាក្យថាចង់កំឲ្យបងប្អូនថាខ្ញុំនឹងឲ្យម៉ាប់នឹងចេះតែយកអាវនឹងកាត់តពួកអីខ្ញុំចង់ពាក្យពួកខ្ញុំមិនចង់ឲ្យឃើញ បាទសុខសប្បាយអ្នកគ្នាបាទហើយចាំបាន20នាក់សិនបាទខ្ញុំជម្រាបសួរទាំងអស់គ្នាបាទជម្រាបសួរបង នៅស្រុកបារាំងបងអត់បានតាន់គេងទេបងបាទបាទខ្ញុំនេះក៏មិនតាន់គេងដែរថ្ងៃសៅរ៍ទៅម៉ោង8ទេបាទសួស្ដីម៉ាប់ម៉ាប់អាត្រឡប់មកដល់វិញនេះ ម៉ាប់ឲ្យឃើញទេអរគុណណាម៉ាប់បាទម្ចាស់គេអរគុណបងអូនម៉ាប់ឈៀនបាទបងអូនម៉ាប់ឈៀនហ្នឹងឯងខ្ញុំទៅយកជិះយន្តហោះទៅយកបាទទៅយកទៅយកអាវអាវមាន3បងប្អូនអានេះទាំងអាវទាំងមួកបាទហើយខ្ញុំចង់ជម្រាបថាមួកខ្ញុំវាមានច្រើនណាស់បងប្អូនមួកដែលខ្ញុំទៅកន្លែងណាខ្ញុំច្រើនតែទិញមិនមែនតែមួកគណៈបកទេបាទសម្បីតែ CNN ក៏ខ្ញុំទិញទុកដែរបាទមួក125ដុល្លារ30ដុល្លារទិញទុកអញ្ចឹងទៅពេលណាការទិញមួក ពាក់ហ្នឹងគឺការគៀងចូលរួមគ្រប់គ្រងទេបងប្អូនឬសូច្បាស់ហេះបាទសំបីតែមួកទាហានក៏ខ្ញុំមានបាទឃើញទេបាទតិចថានេះមួកនេះក៏មានដែរតិចច្រឡំថាអសអេកហ៊ុនសែនមិនមែនទេណាសបាទអានេះទៅប្រទេសអូស្ត្រាលីបាទប្រទេសអូស្ត្រាលីមិនតាន់ទៅឯប៉ុន្តែគេផ្ញើមកឲ្យដែរបាទហើយអានេះតិចថាច្រឡំមួកហ៊ុនសែនចោះថាអត់ខុសគ្នាសដូចគ្នាគណៈបកភ្លើងទៀនបាទប៉ុន្តែខ្ញុំមិនមែនជាសកម្មជនគណៈបកភ្លើងទៀនទេណាសូមបញ្ជាក់ឲ្យច្បាស់បាទ ខ្ញុំក្រាន់មើលពាក់សាក់មើលមើលណាពាក់ខូចសក់មិនដែរបាទខ្ញុំពាក់បន្តិចចោះបាទលោយអត់មើលទៅបាទនេះគ្រាន់ជាខ្ញុំប្រជាពលរដ្ឋខ្មែរអាមេរិកកាំងបាទជាពលរដ្ឋខ្មែរអាមេរិកកាំងហ្នឹងគ្រាន់តែគ្រាន់ជាអ្នកគ្រប់គ្រងសុខចិត្តចំណាយថវិកាខ្លួនឯងបាទនិយាយរួមទៅថវិកានេះមិនមែនរបស់ខ្ញុំទេប្អូនម៉ាប់សៀនទេ ដែលខ្ញុំជិះយន្តហោះទៅយោហ្នឹងបាទបងអូនម៉ាប់សៀនទេគេអ្នកចំណាយទាំងអស់បាទពួកគេធូធាបាទគេធូធាអញ្ចឹងទៅគេចំណាយទៅក៏ខ្ញុំពាក់បាទឥឡូវខ្ញុំពាក់ឲ្យឃើញបាទហើយដើម្បីគោរពបាទគោរពអ្នកទាំងអស់គ្នាក្នុងការនិយាយក្នុង live ក្នុងបណ្ដាញសង្គមខ្ញុំត្រូវដោះមួកនឹងចេញវិញបាទគាត់ថាអរគុណបងអូនម៉ាប់បាទបងអូនម៉ាប់ហ្នឹងបាទខូចសក់បាទបាទអញ្ចឹងខ្ញុំអត់ចង់ពាក់មួកអីបាទមកផ្លេតប៉ុណ្ណឹងបានហើយបាទ ឈប់ពាក់មួកមួយទៀតសិនទុកថតទុកបាទពួកយើងអាហ្នឹងយើងថ្ងៃក្រោយយើងយើងអត់ចេះថតយើងថតចាំយើង snapshot ខ្លួនឯងទុកបាទឲ្យឃើញថាហ្នឹងមួកយើងពាក់ពិតប្រកបមែនគ្រាន់ជាសិទ្ធិសេរីភាពរបស់ខ្ញុំដែលជាអ្នកគ្រប់គ្រងអឺគណៈបកភ្លើងទៀនទេមិនមែនជាសកម្មជនទេណាបងប្អូនបញ្ជាក់ឲ្យច្បាស់បាទបាទ34នាក់សុខសប្បាយទេសក់ក្បាលវែងហើយជិតដល់ថ្ងៃកាត់ហើយបាទច្បាស់មិនច្បាស់បងប្អូនឮសូរច្បាស់ហ៎ ហើយខ្ញុំអត់តន់ដាក់វិធានបត់ត្រូវនិយាយអំពីអ្វីប៉ុន្តែបងប្អូនទាំងអស់គ្នាអ្នកសម្រាប់បាទនេះរូបខ្ញុំបាទរូបខ្ញុំផ្ទាល់ហើយបាទទៅណាក៏អត់ចោលដែរបាទអត់ចោលទេទាំងជាតិអាមេរិកកាំងបាទហើយបើគេអរគុណស្អីចាំមើលខ្ញុំអរគុណវិញបាទខ្ញុំសូមអរគុណទាំងអស់គ្នាហើយខ្ញុំអរគុណអ្នកណាដែលខ្ញុំអរគុណសំខាន់ជាងគេបាទដែលខ្ញុំបាទអឺជំរាបសួរបងប្អូនទាំងអស់គ្នាបាទខ្ញុំសគៀលសគៀលមិនតាន់ទុំបាទសគៀលហុយបាទហើយ ហើយខ្ញុំសូមអរគុណអរគុណលទ្ធិប្រជាធិបតេយ្យដែលខ្ញុំបានរស់នៅសហរដ្ឋអាមេរិក បាទអរគុណមុនគេ គឺខ្ញុំអរគុណលទ្ធិប្រជាធិបតេយ្យដែលខ្ញុំមានវាសនាបានមករស់នៅសហរដ្ឋអាមេរិកនេះបាទដែលខ្ញុំអរគុណមុនដំបូងគេបំផុតបាទដែលខ្ញុំឃើញពន្លឺពន្លឺគេថាពន្លឺរស្មីលទ្ធិប្រជាធិបតេយ្យដែលបង្រៀនឲ្យខ្ញុំយល់ដឹងបាទក្នុងការនិយាយស្ដីបាទដាក់ចិត្តបន្តិចទៅបាទឲ្យបងប្អូនឃើញមុខឲ្យច្បាស់បាទបាទច្បាស់ហេបងប្អូនច្បាស់ហេ អរគុណច្រើន បាទមានអីបាទមានអីអត់តន់ចាស់ណាស់ណាទេបាទនៅក្មេងដែរតើខ្ញុំបាទបាទអត់តន់បាន មើល comment បងប្អូនទេបាទលឺសូរច្បាស់ហេបងបងលឺសូរច្បាស់ David លឺសូរច្បាស់ធីធីលឺសូរច្បាស់អត់បាទធី ជួយ ប្រាប់ផងលឺសូរច្បាស់អត់បាទមើលសូរច្បាស់ជួយប្រាប់ផងបាទ អូខេអរគុណច្រើនឈ្មោះអីសរឿនស្រីមុំអូសរឿនស្រីមុំបាទសរឿនស្រីមុំឃើញ comment ខ្ញុំច្រើនដែរបាទបានសេអសបារាំងហើយបុផាសុខសប្បាយបាទអឺជម្រាបសួរបងប្អូនទាំងអស់គ្នា បាទខ្ញុំសគៀលម្ដងទៀតបាទអរគុណបងបងនៅសុខប្រាំងអរគុណគឿតបាទអឺខ្ញុំវេទការបស់ខ្ញុំយប់ថ្ងៃសៅរ៍នេះបាទតាមការពិតខ្ញុំចង់ជម្រាបបងប្អូនប្រាប់ឲ្យត្រង់ថាខ្ញុំត្រូវធ្វើយប់ថ្ងៃសុខបាទតែថ្ងៃសុខហ្នឹងខ្ញុំមានបញ្ហា មានបញ្ហាដោយសារអីបងប្អូនកុំនិយាយឲ្យគេដឹងបាទនឹងបញ្ហាខ្លួនយើងបងប្អូនបាទរៀងបាទអត់អីទេក្រៅស្បែកទេបាទក្រៅស្បែកក្រៅថ្លើមក្រៅអីអត់អីខ្ញុំនៅទៅមុខទៀតបានបាទខ្ញុំត្រូវនិយាយយប់ថ្ងៃសុកបងប្អូនបាទប៉ុន្តែខ្ញុំនិយាយអត់កើតបាទអញ្ចឹងបានថាឥឡូវខ្ញុំសូមបញ្ចេញមតិ7មករាបាទ7មករាហ្នឹងយើងទាំងអស់គ្នាយើងបានឃើញបាទ 7មករានៅក្នុងប្រទេសគេអត់ធ្វើទេ ហើយបងប្អូនជួយឲ្យយោបល់ផងនៅក្នុងប្រទេសគេអត់ធ្វើថ្ងៃរំលឹក7មករាទេប៉ុន្តែបងប្អូនយើងនៅសហរដ្ឋអាមេរិកបាទអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនហ្នឹងបាទនៅទីក្រុងឡងបិចហ្នឹងគេចូលរួមធ្វើ7មករាផ្សារមិញបាទធ្វើថ្ងៃ7មករាផ្សារមិញហ្នឹងដោយសារខ្ញុំអង្គុយនៅកន្លែងធ្វើការបាទខ្ញុំអង្គុយម៉ោងម៉ោង 10បាទម៉ោង10ហ្នឹងខ្ញុំឃើញមានមនុស្សម្នាក់គេសិន Facebook ហ្នឹងគេ tag ឈ្មោះខ្ញុំនឹងចូលថ្ងៃ7មករាហ្នឹងបាទគេធ្វើនៅទីក្រុងឡងប៊ិចនៅភោជនីយអាហារហាក់ហៀងទីក្រុងឡងប៊ិចតែផ្លូវអាណាហើមអាណាហើមបាទមិនអាណាហើមណាបងប្អូនផ្លូវអាណាហើមបាទអញ្ចឹងហើយក៏ខ្ញុំថាយប់ថ្ងៃសុក្រហ្នឹងខ្ញុំត្រឡប់មកវិញខ្ញុំនឹងធ្វើព្រឹត្តិកម្មទៅយូបូមណៈ ហើយនឹងបងប្អូនខ្មែរយើងទាំងអស់ដែលចូលរួម7មករាបាទអានឹងជាសិទ្ធិសេរីភាពរបស់ពួកគាត់ទេបាទទោះបីគាត់ធ្វើមិនធ្វើក៏ដោយបើនិយាយរឿងសិទ្ធិគេមានសិទ្ធិទាំងអស់បាទក្នុងសិទ្ធិធ្វើការបាតកម្មក្នុងសិទ្ធិចូលរួម7មករាគឺសិទ្ធិយើងរៀងខ្លួនទាំងអស់គ្នាយើងមានសិទ្ធិនៅក្នុងសហរដ្ឋអាមេរិកនេះយើងមានសិទ្ធិចូលរួមធ្វើអ្វីជួបជុំគ្នាគណៈបកណាមានសិទ្ធិទាំងអស់បាទក៏ប៉ុន្តែ question mark មួយធំបាទ សម្រាប់ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យដូចជាខ្មែរសាធារណរដ្ឋនៅទីក្រុងឡង់ប៊ិចច្រើនដែរព្រមទាំងខ្មែរអ្នកគ្រប់គ្រងអ្នកលទ្ធិប្រជាធិបតេយ្យបូករួមជាមួយគណៈបកផ្សេងផ្សេងទៀតដែលមាននៅក្នុងប្រទេសដែលមាននៅក្រៅប្រទេសបាទគណៈបកណាក៏ដោយដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យហ្នឹងបាទដែលម្សិលមិញហ្នឹងនៅទីក្រុងឡងប៊ិចបាទ និយាយឲ្យចំណាបាទហើយពេលដែលខ្ញុំនិយាយនេះខ្ញុំថាខ្ញុំរិះគន់ខាងណាខាងណីបាទខ្ញុំនិយាយនេះខ្ញុំនិយាយត្រង់ទៅត្រង់មកទម្លាប់ខ្ញុំអញ្ចឹងបាទអញ្ចឹងខ្ញុំសួរថាតើមូលហេតុអ្វី បានគណៈបកប្រជាជននឹងគេធ្វើថ្ងៃ7មករាហ្នឹងអ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនៅកាលីហ្វ័រញ៉ាជាពិសេសនៅ ទីក្រុងឡងប៊ិច តើមូលហេតុអ្វីអសកម្មភាពអសកម្មបាទមិនចូលរួមប្រឆាំងបញ្ចេញមតិនៅ ខាងក្រៅភោជនីយអាហារនឹងដែលដែលដែលបញ្ជាឲ្យប្រជាពលរដ្ឋយើងនោះបាទបញ្ជាឲ្យប្រជាពលរដ្ឋយើងនោះដែលយើងស្អប់ខ្ពើម ថ្ងៃ7មករានោះដែលជាដែលជាប្រជាពលរដ្ឋដែលគេមានជំនឿទៅលើគណៈបកប្រជាជន ជាថ្ងៃអាយុជីវិតរបស់គេទី2នេះជាសិទ្ធិសេរីភាពរបស់គេនិយាយបាទប៉ុន្តែយើងជាអ្នកអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនោះតើមូលហេតុអ្វីអីក៏ស្ងាត់ម្លេះនេះចំពោះបងប្អូនបាទបងប្អូនដែលដែលមានគណៈបៈបាទដែលមានគណៈបៈខ្ញុំអត់និយាយខ្ញុំអត់និយាយឈ្មោះបងប្អូនដែលមានគណៈបៈបាទដែលមានគណៈបៈដែលប្រឆាំងរបបផ្ដាច់ការ សួរហេតុអ្វីនៅទីក្រុងឡងបិចមួយទាំងមូលបាទហើយអិសរាជននយោបាយជាច្រើននៅកាលីហ្វ័រញ៉ានោះ ដែលគ្រប់គ្រងគណៈបកណាខ្លះបាទតើហេតុអ្វីដែលធ្វើឲ្យគេទៅរលូនបាទចំណុចទាំងអស់នេះហើយធ្វើឲ្យខ្ញុំធ្វើឲ្យខ្ញុំហ្នឹងនឹករឿងដល់ខ្ញុំក្នុង ឆ្នាំ2021យកមកនិយាយទៀតបាទខ្ញុំគ្រាន់ជាអ្នកលេងបណ្ដាញក្នុងសង្គមបាទ ជាអ្នកលេងធម្មតាទេ តែគ្រប់គ្រងអ្នកលទ្ធិប្រជាធិបតេយ្យត្រូវហើយបងមានប្រសាសន៍ឲ្យឲ្យវានាំកូនប៉ុន្តែយើងអត់បញ្ចេញមតិនៅក្នុងភោជនីយអាហារក្នុង ខាងក្រៅហ្នឹងបាទនៅពេលដែលបូយុវណៈបាទប្រពន្ធរបស់វាយកឈ្មោះទាំង11នាក់បាទយកទៅប្តឹងនៅក្នុងសាលាក្រុងឡងបិចឬមួយក៏តឡាការឡងបិច whatever បាទ គ្មានបងប្អូនណាធ្វើព្រឹត្តិកម្មមុនដំបូងគេបំផុតទេគឺខ្ញុំដើម្បីខ្ញុំឆ្លើយតបទៅវិញនឹងបាទគឺខ្ញុំហ្នឹងឯងជាអ្នកមុនដំបូងគេបំផុតបាទខ្ញុំឆ្លើយតបទៅភ្លាមភ្លាមទាំងអស់ហ្នឹងដែរតែបងប្អូននោះដែលមានឈ្មោះបងប្អូនដែលមានឈ្មោះមួយចំនួននោះបាទទោះបីបងប្អូននៅក្នុងជួរគណៈបកណាក៏ដោយបាទគួរណាស់តែបងប្អូនបាទឆ្លើយតបអាសំណួរទាំងអស់ហ្នឹងទៅឲ្យជនម្នាក់ហ្នឹងបាទអាជនម្នាក់ហ្នឹងដែលវាធ្វើមកលើពួកយើងនេះ ខ្ញុំមិនមែនពួកអស់លោកទេខ្ញុំជាមនុស្សឯកជនទេបាទប៉ុន្តែគួរណាស់បាទគួរណាស់តែអស់អស់លោកជាអ្នកនយោបាយមួយចំនួននោះបាទចេញសកម្មភាពតវ៉ានៅពេលនឹងខ្លះតែស្ងាត់ទល់មកដល់បច្ចុប្បន្នហ្នឹងអាចំណុចនេះហើយបាទអាចំណុចត្រង់សួស្ដីបងជំរាបសួរសុខសប្បាយអាចំណុចនេះហើយដែលធ្វើឲ្យបូយូវណៈហើយនឹងក្រុម7មករានៅកាលីហ្វ័រញ៉ាហ្នឹងបាទដោយគេធ្វើការ ចូលរួមសន្ធឹកសន្ធាប់នៅយប់ថ្ងៃទី7មករាយប់ថ្ងៃសុក្រនៅទីក្រុងឡងបិចបាទរាត្រីសមោសរបស់7មករារហូតដល់គេដាក់លោកហ៊ុនសែនហេងសំរិននៅក្នុងសន្តាគារប្រពន្ធបណ្ណានៃបាទចុះអ្នកដែលស្នេហាជាតិនោះអួតខ្លួនឯងជាអ្នក ស្នេហាជាតិអួតខ្លួនឯងជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនោះ ដែលនៅរដ្ឋកាលីហ្វ័រញ៉ានោះគួរធ្វើអ្វីខ្លះឲ្យប្រជាពលរដ្ឋដែលគេមានជំនឿ គួរធ្វើអ្វីខ្លះដែលឲ្យប្រជាពលរដ្ឋគេមានជំនឿតទៅមុខទៀតបាទអានេះខ្ញុំនិយាយនេះខ្ញុំសូមថាខ្ញុំអត់បញ្ចេញនយោបាយគណៈបកខាងណាទេបាទប៉ុន្តែយើងជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យបាទគួរគួរតែយើងគួរតែយើងហ្នឹងឬមួយក៏ត្រូវតែយើងគៀងគងមនុស្សបាទ ទាំងអស់គ្នានឹងធ្វើព្រឹត្តិកម្មខ្លះទៅក្នុងថ្ងៃដែលគេធ្វើ7មករានៅរេស្តូរ៉ង់ហាក់ហៀងហ្នឹងបាទធ្វើខ្លះទៅនៅពេលឯកអាដាមសំរងស៊ីអញ្ជើញមកសហរដ្ឋអាមេរិកបាទក្រាន់តែនិយាយសញ្ជាតិបាទរឿងសញ្ជាតិដើម្បីណែនាំឲ្យប្រជាពលរដ្ឋយើងដើរនៅលើផ្លូវលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវហេតុអីក៏គណៈបកប្រជាជនបាទអ្នកគ្រប់គ្រងគណៈបកប្រជាជននោះ គេចេញមកវាយឯកឧត្តមសំរាំងស៊ីគ្រប់ជ្រុងបែបសពបែបយ៉ាងក្នុងសារព័ត៌មាន ក្នុងប្រទេសនិងក្រៅប្រទេសបាទមានតែអ្នកលេង Facebook អ្នកលេងក្នុងបណ្ដាញសង្គមបាទដែលមិនគ្រប់គ្រងគណៈបកនឹងតែងតែចូលរួមប្រឆាំងបែកប្រឆាំងត្រឡប់ទៅវិញក្នុងការបញ្ចេញមតិរបស់ពួកអ្នកគ្រប់គ្រងគណៈបកប្រជាជនបាទនេះពេលបច្ចុប្បន្ននេះអ្នកដែលគ្រប់គ្រងគណៈបកណាក៏ដោយ ដែលឲ្យ7មករានេះទៅដោយរលូនយ៉ាងស្រួលបំផុតបាទឲ្យទៅយ៉ាងរលូនហើយស្រួលបំផុតបាទឬមួយក៏យើងទាំងអស់គ្នានឹងខ្លាចគេប្តឹងបានយើងស្ងាត់ស្ងាត់អញ្ចឹងបាទយើងស្ងាត់អញ្ចឹងបាទតែយើងខ្លាចគេប្តឹងឬយ៉ាងអីបាទអ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនៅទីក្រុងឡងប៊ិចនោះបាទនិយាយរួមនៅកាលីហ្វ័រញ៉ាទាំងអស់បាទនៅកាលីហ្វ័រញ៉ាទាំងអស់ហ្នឹង ឬមួយក៏យើងខ្លាចគេប្តឹងគ្រាន់តែធ្វើបាតកម្មហ្នឹងបាទអានេះគ្រាន់ជាចងល់របស់ខ្ញុំទេបាទខ្ញុំបញ្ចេញមតិនេះសួស្តីបងសុកលេមិនមែនកំហឹងស្អីទេតែខ្ញុំចង់ចេញមតិនឹងឲ្យបងប្អូនមានស្មារតីបាទស្រឡាញ់ជាតិយើងទៀតបាទយើងត្រូវតែជូតទឹកភ្នែករបស់យើងបន្តដំណើរទៅមុខទៀតបាទ ចឹងហើយខ្ញុំចង់ជម្រាបបងប្អូនអ្វីដែលបងប្អូនខំពីមុនមកនោះបាទខំពីមុនមកបាទត្រូវតែបន្តទៅមុខទៀតបាទពេលវេលាវានៅវែងឆ្ងាយណាស់ដែលយើងគួរតែបន្តគ្នាបាទហើយយើងត្រូវពង្រឹងបាទពង្រឹងស្មារតីរបស់យើង ដែលយើងថាស្រឡាញ់ជាតិបាទសក្តានុពលណាដែលយើងអាចធ្វើទៅបានពង្រីកពង្រឹងបាទគុំគុំពង្រឹងហើយពង្រួមបាទវាអត់អាចចំណេញនយោបាយទេបាទ ប្រើសក្តានុពលណា ដែលវាអាចរីកចម្រើនដើម្បីគៀងគងមនុស្សបាទឲ្យចូលរួមដើម្បីប្រទេសជាតិយើងទាំងអស់គ្នាបាទយើងដឹងហើយតាពួកអស់លោកដែលអស់គុណសន្តិភាពនោះមិនមែនអស់គុណនៅស្រុកខ្មែរណាគេកំពុងអស់គុណនៅលើស្រុកអាមេរិកកាំងនេះបាទដែលគេកំពុងតែកិច្ចខ្លួននេះមករស់នៅដូចយើងដែរនេះដែលស្អប់ខ្ពើមរបបផ្ដាច់ការឬមួយក៏របបកុម្មុយនីសបាទ ទីបំផុតយើងឲ្យគេទៅយ៉ាងរលូនបាទអ្នកស្នេហាជាតិអ្នកនយោបាយនៅទីក្រុងឡកនៅកាលីហ្វ័រញ៉ាច្រើន ជាងគេបំផុតបាទក្នុងសហរដ្ឋអាមេរិកនេះបងប្អូន បាទអិសរាជជននយោបាយបាទបោកគុំគ្នាទៅច្រើនណាស់បាទប៉ុន្តែឆក់ល្វែងក្នុង រាត្រីយប់មិញនេះបាទអ្វីដែលខ្ញុំមើលឃើញពីចម្ងាយឆក់ល្វែងមកនេះជាខ្ញុំអត់ថាបងប្អូនជាមានចំណុចខ្សោយទេបាទ គិតសារឡើងវិញទៅបាទឆ្នាំថ្មីបាទឆ្នាំថ្មីណាបងប្អូន បាទនយោបាយថ្មីគួរធ្វើយ៉ាងម៉េចខ្លះបាទចឹងខ្ញុំចេញមកយប់នេះគ្រាន់តែថាសោកស្ដាយគេធ្វើយើង បានរិះគន់ឯអាដាមសំរងស៊ីគ្រប់គ្រប់បញ្ហាទាំងអស់រិះគន់បានតាមចិត្តតែដល់ពេលដែលគេ ធ្វើនៅលើទឹកដីក្រុងឡងបិចនេះបាទយើងធ្វើអីអត់ យើងអត់នាំគ្នាធ្វើយើងនាំគ្នាគេងលក់យ៉ាងស្រួលសេចក្តីសុខមែនតើបាទទាំងខ្មែរសាធារណរដ្ឋទាំងអ្នកលទ្ធិប្រជាធិបតេយ្យអ្នកគ្រប់គ្រងក្រុងនៅរដ្ឋកាលីហ្វ័រញ៉ាមួយទាំងមូលបាទរដ្ឋកាលីហ្វ័រញ៉ាមួយទាំងមូលហ្នឹងធំណាបងប្អូនបាទទាំងមូលនៅខាងខ្ញុំនេះតូចទេហើយសុកតិចទៀតបាទខាងខ្ញុំតូចហើយតិចទៀតធ្លាក់តកតែទោះបីយ៉ាងណាក៏ពួកខ្ញុំពុះពៀធ្វើដែរបាទដើម្បីបង្ហាញ ឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកនោះកក់ក្ដៅដែលយើងជាពលរដ្ឋខ្មែរអាមេរិកកាំងនោះដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យប៉ុន្តែចូលរួមសោកស្ដាយបងប្អូននៅកាលីហ្វ័រញ៉ាបាទទាំងអស់គ្នានឹងខ្ញុំចូលរួមសោកស្ដាយទាំងអស់បាទដែលយើងអត់មានធ្វើអ្វីមួយប្រឆាំងបាទគណៈបព្វជិជនដែលធ្វើនៅរេស្តូរ៉ង់ហាក់ហៀងហ្នឹងបាទយើងអត់ប្រឆាំងយើងគេធ្វើគេមានសិទ្ធធ្វើបាទនៅក្នុងភោជនីយអាហារគេមានសិទ្ធធ្វើដើម្បីបង្ហាញ សក្ខីភាពដែលយើងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យនោះបាទដែលយើងគ្រប់គ្រងនោះបាទដែលយើងគ្រប់គ្រងអ្នកលទ្ធិប្រជាធិបតេយ្យឲ្យមហាជនគេបានឃើញផងបាទកុំឲ្យអសកម្មពេកបាទអស់លោកអ្នកធ្វើនយោបាយកុំជួបជុំគ្នាពេលដែលជួបជុំគ្នានឹងឲ្យសោះបាទបញ្ចេញថ្្វីដៃឲ្យមហាជនដែលគេឃើញបាទ ពង្រីកបាទពង្រីកកុំពង្រួមបាទបាទខ្ញុំសូមរំលឹករឿងនេះបន្តិចទៅចោះបាទអានេះខ្ញុំនិយាយរំលឹករឿងនេះប្រហែលជាគេអ្នកជេរខ្ញុំទៀតបើបើសិនជាគេជេរខ្ញុំគេជេរទៅចោះបាទព្រោះចេញមុខនេះចេញមុខឲ្យគេជេរបងបងប្អូនទាំងអស់បាទខ្ញុំចេញមុខនេះចេញមុខឲ្យគេជេរហ្មងបាទបាទពួកពាក្យអាវភ្លើងទៀនឲ្យភ្លឺឲ្យគេមើលទៅឃើញច្បាស់បន្តិចគេជេរបាទមិនមែនគណៈបកសង្គ្រោះជាតិទេណាអត់មែនគណៈបកភ្លើងទៀនទេគ្រាន់តែពាក្យអាវជួយគ្រប់គ្រងផ្លូវចិត្ត ខ្ញុំនៅសោកស្ដាយនារីម្នាក់បងប្អូនបាទខ្ញុំនៅសោកស្ដាយមែនទែននារីម្នាក់ហ្នឹងគឺថាខ្ញុំសោកស្ដាយមកដល់ពេលមកដល់ពេលបច្ចុប្បន្នហ្នឹងបាទគឺខ្ញុំសោកស្ដាយបាទខ្ញុំសោកស្ដាយពីមុនថ្វីមាត់ថ្វីដៃល្អណាស់នៅទីក្រុងឡងបិចបាទខ្ញុំសូមតសើពេលនេះខ្ញុំសូមតសើមកគឺថាខ្ញុំនៅសោកស្ដាយកញ្ញាកិច្ចឡាងបាទបងអូនស្រីកិច្ចឡាងហ្នឹងបាទពីមុនណាបងអូនស្រីកិច្ចឡាងហ្នឹងបាទ សកម្មភាពរបស់បងប្អូនស្រីកិច្ចឡាងហ្នឹងនិយាយប្រឆាំងគណៈបកប្រជាជនហ្នឹងគឺសម្បើមណាស់7មករាក៏ដោយរិះគន់គៀងគងបាទគៀងគងប្រជាពលរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ាមកធ្វើ នេះធ្វើ នោះរួមសហការគ្នាបានល្អណាស់បងប្អូនរួមបានល្អមែនទែនប៉ុន្តែអកុសលបាទអកុសលបងអូនស្រីមានការនិយាយខុសបន្តិចបន្តួចតែអ្នកលេងនៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់គ្នាហ្នឹងបាទ យកកំហុសទូចទាំងអស់ហ្នឹងទម្លាក់កំហុសទៅគ្នាធ្វើឲ្យគ្នាហ្នឹងកាន់តែខ្ទាតឆ្ងាយបាទខ្ទាតឆ្ងាយពីសង្គមបាទតែ យើងគួរតែគួរតែគួរតែដូរអិយាបតអ្នកក្នុងលេងក្នុងបណ្ដាញសង្គម Facebook បាទអ្នកណាមួយដែលគេនិយាយល្អប្រឆាំងរដ្ឋាភិបាលសពថ្ងៃហ្នឹងបាទយើងគួរតែគឺគួរតែអប់រំគឺមិនគួរតែទុកបាទកុំរុញគ្នាដល់អញ្ចឹងពេកបាទជេរគ្នាគ្រប់សពបែបយ៉ាងទាំងអស់ឃើញទេលទ្ធផលហ្នឹង មនុស្សម្នាក់ល្អដែលនិយាយទីក្រុងឡង់ប៊ិចដែលអាចគៀងគងមនុស្សឲ្យមកចូលរួមធ្វើអ្វីមួយបាន ទីបំផុតឆ្នាំនេះយើងឃើញស្រាប់បាត់បាទឆ្នាំ2022នេះឃើញខាតមនុស្សទៅទេតើយើងធ្វើនយោបាយពង្រួមឬមួយក៏ពង្រីកបង្ហាញសក្តានុពលឲ្យវាកាន់រីកចម្រើនដេកគិតមើលតើបងប្អូនអ្នកនយោបាយបាទ ដែលគិតមើលទៅតើគួរបន្តនយោបាយរបៀបនឹងតទៅទៀតអត់អ្នកលេងក្នុងបណ្ដាញសង្គម Facebook បាទតើអ្នកណាមួយចូលមកបំបែកអ្នកណាចូលមួយមកកំតិចបាទបកាហេណាអាគ្នាឯងនិយាយខុសត្រូវតិចតួចឡែបខាយបាទអត់ឈប់អត់ឈរអានឹងបុគ្គលខ្លះបងប្អូនបាទនៅតែបន្ត មនុស្សម្នាក់ម្នាក់គេមានសតិសម្បញ្ញៈគិតពីរឿងជាតិដែរបាទទោះបីអ្នកគេចាស់ចាស់ក៏ដោយដែលគេធ្លាប់ឆ្លងកាត់គឺគេនៅមានសតិបញ្ញៈគុំអំនួតបាទគុំអំនួតខ្លួនឯងនៅក្នុងបណ្ដាញសង្គម Facebook នឹងជាអស្ចារ្យជាអត្តរាជអិសោះបាទគាត់ខ្ញុំចំណេះបណ្ដាញសង្គម Facebook នឹងគ្រាន់តែរយៈពេលខ្លីបំផុតនេះនៅពេលដែលអ្នកនិយាយទេបាទនិយាយចប់ហើយគឺចប់ហើយបាទអញ្ចឹងសូមឲ្យបងប្អូនបាទ ឆ្នាំ2022នេះគិតឡើងវិញ បាទគិតឡើងវិញកុំអំនួតឲ្យសោះក្នុងបណ្ដាញសង្គមបាទរយៈពេលខ្លីទេពេលដែលបងប្អូនឈប់លេងណាគឺថាល្ងឹតដូចបិទភ្លើងចឹងឯងបាទសូមឲ្យថែរក្សាបាទអ្នកលេងក្នុងបណ្ដាញសង្គម Facebook នឹងបាទកាត់បន្ថយការជេរស្ដីបន្ទោសមាក់ងាយប្រឆិតប្រឈៀងឲ្យគេអត់មានអីអស្ចារ្យទេបាទ សួស្ដីលោកយាយបាទអញ្ចឹងខ្ញុំខ្ញុំក៏សុំផ្ញើបន្តិចនឹងទៅទៅបាទអាចឈប់បានឈប់ទៅហើយបើអាចឈប់បានបន្តទៅទៀតក៏បន្តទៅបាទអានេះគ្រាន់តែសិទ្ធិសេរីភាពរបស់បងប្អូនទាំងអស់គ្នាបាទម្នាក់ម្នាក់គេមានខួរក្បាលគិតដែរអ្វីដែលបងប្អូននិយាយប្រឆិតប្រឈៀងគេយ៉ាងណាក៏ដោយបាទអាចំណុចទាំងអស់នេះហើយបាទក្នុងរយៈពេលប្រហែលឆ្នាំកន្លងមកនេះបាទអាចំណុចនឹងហើយដែលធ្វើឲ្យយើងបាត់បង់ អ្នកដែលលេងក្នុងបណ្ដាញសង្គម Facebook ងាកទៅគ្រប់គ្រងគណៈបពាជាជនវិញដោយសារអីដោយសារអាកំហុសអ្នកដែលលេង Facebook មួយចំនួនហ្នឹងបាទប្រើភាសារុញមនុស្សឲ្យដល់គៀនអញ្ចឹងបាទនេះជាចំណុច មួយ សំខាន់ណាបងប្អូនបាទបណ្ដាញសង្គមធ្វើនយោបាយចំណេញខ្លាំងជាងបងប្អូនលើកបាយគណៈបកទៅទៀតបាទវាលឿនបំផុតបាទ ឧបមាបងប្អូនលើកប៉ាយយកទៅដាក់នៅផ្ទះគេមួយបាននៅតែនឹងឯងប្រជាជនខ្លះអត់ដឹងទេសំខាន់បំផុតនៅក្នុងបណ្ដាញសង្គមហ្នឹងបាទវាអាចជួយ បានច្រើនណាស់ហើយរីកចម្រើនលឿនបំផុត បាទក្នុងការទំនាក់ទំនងគ្នាហ្នឹងបាទអញ្ចឹងសូមឲ្យអ្នកលេងក្នុងបណ្ដាញសង្គម Facebook ហ្នឹងបាទអាចកាត់បន្ថយបាទការបញ្ឆិតបញ្ឈៀងហ្នឹងម្នាក់ម្នាក់មានសតិសម្បញ្ញៈគេមានខួរក្បាល ភាសាគេអាចនិយាយត្រឡប់ទៅវិញបានទាំងអស់ប៉ុន្តែ អ្វីដែលគេគិតហ្នឹងគេគិតផលប្រយោជន៍រួមគេមិនចង់ឲ្យខាតគេសុខចិត្តនៅស្ងៀមបាទអានេះគាត់ចង់ជម្រាបបាទខ្ញុំអាចឆ្លើយតបទៅបងប្អូនគ្រប់វិនាទីបានទាំងអស់បាទចង់ចេញច្រកណាមកក៏ខ្ញុំអាចឆ្លើយបានដែរបាទទោះបីឯពួកទោះបីអស់លោកប្រកែជេរយ៉ាងណាក៏ដោយបងប្អូន ខ្ញុំអត់ប្រើភាសាជេទេ តែ ខ្ញុំប្រើភាសាតិចឲ្យឆ្លើយតបទៅអ្នកវិញបាទពាក្យសម្ដីខ្ញុំអត់ឈឺទេបាទអត់ឈឺទេប៉ុន្តែក៏អាចអាចក្អួតមកចេញឈាមបាទអានេះចង់ផ្ញើទៅអ្នកលេងបណ្ដាញសង្គមមួយចំនួនបាទអាចឈប់បានឈប់ទៅបាទ ខ្ញុំតាមដានក្នុងបណ្ដាញសង្គមអ្វីដែលបងប្អូននិយាយមកហ្នឹងគឺខ្ញុំតាមដានគ្រប់ទាំងអស់បាទខ្ញុំសុទ្ធចុកចំណាយពេលបាទខ្ញុំអត់ចាត់ទុកអ្នកទាំងអស់គ្នានឹងជាសត្រូវខ្ញុំទេបាទដាច់ខាតខ្ញុំអត់ចាត់ទុកអ្នកទាំងអស់គ្នាជាសត្រូវខ្ញុំទេបាទខ្ញុំចាត់ទុកអ្នកទាំងអស់គ្នាជាមិត្តល្អខ្ញុំព្រោះអ្នកទាំងអស់គ្នាកំពុងតែបន្តដំណើរបាទបន្តដំណើរដើម្បីអ្វីដែលយើងអាចជួយទៅបានអ្វីដែលអស់លោកប្រឆិតប្រឈៀងមកខ្ញុំហ្នឹងខ្ញុំទទួលយក ប៉ុន្តែក៏ខ្ញុំអរគុណដែរឲ្យបន្តដំណើរទៅអានេះគ្រាន់តែជាសំណូមពររបស់ខ្ញុំចុងក្រោយទេបាទខ្ញុំសំណូមពរនេះជាលើកទី3ទេបាទហើយបើមិនយល់ព្រមទេចង់លេងល្បែងធឺណាក៏ដោយបាទដើម្បីឲ្យបើផ្អើលនៅក្នុងសង្គមបណ្ដាញសង្គម Facebook ខ្ញុំស្វាគមន៍គ្រប់ពេលវេលាបាទឆ្លើយតបមកចោះ ខ្ញុំនឹងបើកសតវត្សថ្មីនឹងឲ្យឃើញទាំងអស់គ្រប់បញ្ហាទាំងអស់បាទខ្ញុំចង់ប្រាប់បងប្អូនមួយចំនួនខ្ញុំឆ្លងកាត់ច្រើនដែរខ្ញុំមករស់នៅស្រុកអាមេរិកនេះយូរដែរខ្ញុំមិនមែនជិះយន្តហោះជិះយន្តហោះឆ្លងសមុទ្រមកម្ដងមានឡានទទួលបាទខ្ញុំឆ្លងកាត់ជីវិតជូរចត់វារួចមកហើយបាទតាមជីដែរអញ្ចឹងសូមឲ្យជ្រាបបាទកុំយកបណ្ដាញក្នុង សង្គម Facebook អំនួតអធិរាជឲ្យសោះបាទ បើយើងស្រឡាញ់ប្រទេសជាតិកាត់បន្ថយប្រឆិតប្រឈៀងដៀលដាមតទៅទៀតរួមគ្នាបន្តអំណាចបញ្ចេញមតិរិះគន់រដ្ឋាភិបាលអ្វីដែលរដ្ឋាភិបាលអវិជ្ជមានដែលមិនធ្វើបំរើប្រជាពលរដ្ឋពិតប្រាកដបាទនេះចំពោះអ្នកលេងក្នុងបណ្ដាញសង្គម Facebook បាទ អខ្ញុំនិយាយនេះបងប្អូនខ្លះក៏អត់យល់អត្ថន័យខ្ញុំទេបាទខ្ញុំយល់បាទអរគុណមកឃើញទេបងប្អូន7មករាណាខ្ញុំចង់ឥឡូវត្រឡប់មកពី7មករាវិញបាទ7មករាហ្នឹងមូលដ្ឋានធំបំផុតបាទអញ្ចឹងខ្ញុំសូមជម្រាបបងប្អូនយើងនៅក្នុងប្រទេសក្តីនៅក្រៅប្រទេសក្តីបាទ មូលដ្ឋាននៅសហរដ្ឋអាមេរិកធំបំផុត មានតែ2ទេណាបងប្អូនតែអ្វីដែលគណៈបកប្រជាជនកម្ពុជាគេព្យាយាមធ្វើបាទទីក្រុងឡងបិចហើយនិងទីក្រុងលូវែលបាទអសរ10បត L2 នឹងដូចគ្នាបាទគេព្យាយាមដែលមូលដ្ឋានធំបំផុតនៅក្នុងសហរដ្ឋអាមេរិកនឹងបាទគឺឡងបិចហើយនឹងទីក្រុងលូវែលដែលមានចំនួន មនុស្សប្រជាពលរដ្ឋខ្មែរដែលរស់នៅច្រើនបាទដូច្នេះគេធ្វើគ្រប់បែបយ៉ាងទាំងអស់ប៉ុន្តែ យើងជាអ្នកលទ្ធិប្រជាធិបតេយ្យនោះបាទយើងជាអ្នកប្រឆាំងរបបផ្ដាច់ការនោះតើយើងត្រូវធ្វើអាម៉េចរួបរวมគ្នាយ៉ាងម៉េចបាទរួបរวมគ្នាយ៉ាងម៉េចតើយើងអាចបញ្ចេញមតិអ្វីដែលគេធ្វើនឹងបានអត់ក្នុងឆ្នាំនេះគឺយើងឃ្លាតឆ្ងាយទាំងអស់បាទគ្រប់ទីក្រុង Lowell ក្តីទីក្រុង Long Beach ក្តីបាទ ខ្ញុំចេះតែឆ្ងល់ហេតុអីអ្នកដែលដែលធ្លាប់ឆ្លងកាត់ទុកវេទនាបាទឆ្លងកាត់ទុកវេទនាជាជនភៀសខ្លួននេះបែរជាងាកទៅគ្រប់គ្រងគណៈបព្វជិជននេះបាទតើគេយល់យ៉ាងម៉េចខ្ញុំខ្ញុំនៅតែអត់យល់សំណួរទាំងអស់តើគេយល់យ៉ាងម៉េចដែលយើងកំពុងរស់នៅស្រួលហើយនេះបាទរស់នៅស្រួលហើយ ហើយដែលយើងកលែកមើលឃើញប្រជាពលរដ្ឋយើងនៅក្នុង ស្រុកនោះទុកវេទនាយ៉ាងម៉េចដែលរដ្ឋអំណាចរបស់រដ្ឋាភិបាល ដឹកនាំផ្ដាច់ការនោះដែលគេកំពុងដឹកនាំធ្វើបាបប្រជាពលរដ្ឋរងទុក្ខវេទនាយ៉ាងម៉េចខ្លះបាទដូចបច្ចុប្បន្នថ្មីថ្មីនេះចឹងបាទកម្មកររោងចក្រកម្មករនៅនេះបុគ្គលិកធ្វើការនៅកាស៊ីណូ Naga World យើងឃើញទេបងប្អូនឈឺចុកចាប់ទេ ដែលពួកគាត់ឈឺចុកចាប់ទេពួកគាត់បញ្ចេញមតិដើម្បីទាមទារសិទ្ធិសេរីភាពដែលក្រុមហ៊ុនដែលបានសន្យាបងប្អូននិយាយរួចមកហើយបាទប៉ុន្តែយើងយើងនៅក្រៅប្រទេសនេះដែលយើងស្គាល់លទ្ធិប្រជាធិបតេយ្យនេះដែលយើងឃើញកង្វល់រដ្ឋាភិបាលធ្វើពីមួយអាណត្តិទៅមួយអាណត្តិទេតែយើងដែលយើងបានមករស់នៅស្រុកនេះហើយប្រហែលអីក៏យើងនៅតែបន្ត ចូលរួមគ្រប់គ្រង7មករានឹងដូចជាអស្ចារ្យណាស់អញ្ចឹងបងប្អូនថ្ងៃក្រោយណាបងប្អូនប្រទេសជាតិរបស់យើងណា ដែលយើងមានប្រទេសមួយដ៏ថ្លៃថ្នូរបំផុតណាទៅថ្ងៃអនាគតណាពីឥឡូវទៅទៅដល់ឆ្នាំ2040ហ្នឹងបាទពីឥឡូវហ្នឹងនៅសល់តែរយៈពេលរយៈពេលតែ28ឆ្នាំទៀតទេបងប្អូន28ឆ្នាំទៀតបងប្អូននឹងភ្លឺភ្នែកនៅក្នុងប្រទេសហ្នឹងបាទដែលយើងមានប្រទេសមួយគេមករស់នៅប្រទេសរបស់យើងហើយបែរជាបខកគេបខំឲ្យយើងរៀនភាសាអសរចិនបាទ អសរចិនឬមួយក៏អសរយួនដើម្បីទៅសុំការងារគេធ្វើវិញដែលការងារគេយកមកដាក់នៅក្នុងប្រទេសរបស់យើងគេឲ្យយើងរៀនភាសាគេហើយគេឲ្យយើងនឹងចេះភាសាគេបានគេយកយើងធ្វើការនោះបាទតើយើងឈឺចុកចាប់ទេបាទយើងដឹងថាអ្នកនៅក្នុងគ្នាធ្វើអីអត់កើតទេក៏ប៉ុន្តែអ្នកនៅក្រៅនេះអ្វីដែលអាចធ្វើកើតអ្វីដែលអាចជួយពួកគាត់កើតនេះ ហេតុអីបែរទៅទៅជួយគ្រប់គ្រងដែលរបបផ្ដាច់ការហ្នឹងដោយសារអីខ្ញុំយល់ថាអភិវឌ្ឍប្រទេសខ្មែរវាអភិវឌ្ឍហើយតើការអភិវឌ្ឍហ្នឹងវានៅក្រោមអ្នកណានៅក្រោមបុគ្គលណាខ្លះសពថ្ងៃហ្នឹងបាទយើងឃើញទាំងអស់គ្នាឯតាយើងគួរតែយើងអ្នកនៅស្រុកក្រៅនេះបាទចូលរួមបញ្ចេញមតិទៅរិះគន់ថែមទៀតទៅកុំនាំគ្នាចូលរួមគ្រប់គ្រងបាទនៅពេលដែលយើងចូលរួមគ្រប់គ្រងហ្នឹងគេអត់ខុសទេណា បាទពួកគេធ្វើនយោបាយដើម្បីយកទឹកដីរបស់យើងទឹកដីរបស់យើងគេយកបានរួចបាត់ទៅហើយយួន ខ្ញុំតែងនិយាយឲ្យថាយួនគេធ្វើខ្លួនជាខ្មែរហ្នឹងគេយកទឹកដីកម្ពុជាហ្នឹងវាបានរួចហើយនៅក្នុងស្ថាប័នរបស់គេបាទស្ថាប័នរបស់យើងហ្នឹងបាទដែលមានទាំងប្រមាណហ្នឹងគេកាន់ក្រាប់រួចទៅហើយតួនាទីបច្ចុប្បន្ននេះក្នុងឆ្នាំ2023ខាងមុខនេះបាទតួនាទីក្នុងឆ្នាំ2023ខាងមុខនេះដែលគេទៅរៀបកូនយួនធ្វើខ្លួនជាខ្មែរហ្នឹងឲ្យកាន់តួនាទីគ្រប់កន្លែងទាំងអស់ ឈាមជ័រថ្មីដែលគេចូលមកកាន់អំណាចប្រទេសយើងបាទយើងអត់ដឹងទេគេធ្វើដោយនយោបាយតិចបំផុតបាទគេធ្វើនយោបាយតិចបំផុតដែលយើងទាំងអស់គ្នាកំពុងតែសបាយសបាយទៅសារអីលុយដុល្លារបាទលុយដុល្លារដែលយើងលក់ចលនាទ្របបានថ្លៃយើងលក់ដីបានថ្លៃដែលពួកនិវកនេះដែលពួកពួកចិនគេមកគេឲ្យតម្លៃរបស់យើងដែលភូមិសាស្ត្រណាដែលល្អល្អហ្នឹងបាទគេទិញយកអស់ហើយយើងមិនអាចចូលបានទេបងប្អូន យើងអត់អាចចូលតំបន់ខ្លះ ដែលប្រទេសនឹងជាប្រទេសរបស់យើងដែលយើងធ្លាប់ទៅនឹងយើងចូលអត់បានទេបច្ចុប្បន្នហ្នឹងនេះខ្ញុំនិយាយនេះមើលវាមិនឃើញទេតែការដែលយើងស្ទាបស្ទង់នៅក្នុងសារព័ត៌មាននេះវាជាការពិតដែលព័ត៌មានផ្សាយតំបន់ខ្លះដែលពួកគាត់ចូលអត់បាននោះបាទយើងសោកស្ដាយយើងជាពលរដ្ឋខ្មែរប្រទេសរបស់យើងហ្នឹង បែរទៅជាកម្មសិទ្ធិរបស់គេដែលយើងចូលមិនបានណាដោយសារអីដោយសារគេមានលុយបាទគេទិញអាកន្លែងសំខាន់សំខាន់ហ្នឹងដែលធ្វើមិនឲ្យប្រជាពលរដ្ឋយើងចូលបានបាទនេះហើយជាចំណុចខ្សោយរបស់រដ្ឋាភិបាលដឹកនាំសប្តាហ៍ថ្ងៃនេះសារអំណាចប្រមូលផ្ដុំតែ ត្រកូលហ៊ុនបាទសូមអធិស្ឋានតិចឲ្យញ៉ាំទឹកទៀតអញ្ចឹងយើងយើងត្រូវគួរធ្វើយ៉ាងម៉េចបាទយើងប្រជាពលរដ្ឋទេ យើងប្រជាពលរដ្ឋយើងជាជាប្រជាពលរដ្ឋជា ជាម្ចាស់ប្រទេសហ៎បងប្អូនតែបច្ចុប្បន្នហ្នឹងយើងលែងខ្លាយទៅជាម្ចាស់ប្រទេសហើយបាទយើងឲ្យគេអ្នកមានលុយនឹងធ្វើជាម្ចាស់ទេម្ចាស់ប្រទេសរបស់យើងឲ្យគេត្រួតត្រាយើងគ្រប់សពបែបយ៉ាងទាំងអស់បាទតើបងប្អូនឈឺចុកចាប់ទេដែលបងប្អូននៅក្នុងប្រទេសនោះហើយសួរថាខ្ញុំនឹងឈឺចុកចាប់ទេខ្ញុំឈឺចុកចាប់បានត្រឹមមកនិយាយនៅក្នុងបណ្ដាញសង្គម Facebook ហ្នឹងឯងក្នុងបណ្ដាញសង្គមហ្នឹងឯងបាទតែខ្ញុំជួយអត់បានទេបាទ ខ្ញុំជួយ បានក្មេងកំព្រាថវិកាខ្ញុំធ្វើការមកបានតិចតួចខ្ញុំជួយខ្ញុំជួយគ្រប់គ្រងអ្នកលទ្ធិលទ្ធិប្រជាធិបតេយ្យអ្វីដែលខ្ញុំ អាចជួយទៅបានបាទពួកខ្ញុំចិញ្ចឹមជីវិតធ្វើខ្ញុំគេនៅសហរដ្ឋអាមេរិកតែបែរសុំឲ្យបងប្អូននៅក្នុងប្រទេសនោះបាទគួរតែ ភ្ញាក់រលឹកឡើងអ្វីដែលចូលរួមជាមួយគណៈបកណាដែលគេដើរទៅលទ្ធិប្រជាធិបតេយ្យឲ្យមានការផ្លាស់ប្ដូរបាទតែប៉ុណ្្នឹងទេបាទហើយបើសិនជាគ្មានការផ្លាស់ប្ដូរទេបងប្អូនកុំសង្ឃឹមឲ្យសោះបងប្អូនបាទ តែថ្ងៃអនាគតបងប្អូន ព្រោះយួនគេបានបញ្ចប់ផែនការរបស់គេហើយនៅ ពេលខ្លីខាងមុខនេះបងប្អូនយើងទាំងអស់គ្នាបានតែមិនសោកស្ដាយទេព្រោះយើងសប្បាយទាំងអស់គ្នាហ្នឹងប្រជាពលរដ្ឋនៅក្នុងប្រទេសហ្នឹងនឹងសប្បាយអីខ្លះហេសប្បាយបង្អួតសម្ផស្សរូបរាងស្អាតឡានជិះដូរម៉ូតរាល់ឆ្នាំផ្ទះវិឡាលុយដីលក់បានថ្លៃ សួរថាគេយកលុយនឹងទុកធ្វើអីគេយកលុយនឹងបញ្ចេញមកសហរដ្ឋអាមេរិកនេះបងប្អូនកូនចៅរបស់គេនេះបាទមករស់នៅសហរដ្ឋអាមេរិកនេះសប្ងៃនេះបាទសួរចប់បើគេស្រឡាញ់សន្តិភាពហេតុអីកូនអស់លោកមួយចំនួននឹងគេបញ្ជូនរបស់បងប្អូនគេមករស់នៅអាមេរិកយ៉ាងស្រួលទេបាទខ្ញុំបាននិយាយច្រើនដងហើយតាផ្ទះគេទិញសិត1លាន2លាននៅរដ្ឋផ្សេងផ្សេងតំបន់ស្អាតស្អាតណាបងប្អូនផ្ទះខ្លះ5លានដុល្លារ ផ្ទះខ្លះ3លានដុល្លារតំបន់គេស្អាតបំផុតគេរស់នៅយ៉ាងស្រួល គេបំផ្លាញប្រទេសជាតិយើងគេឲ្យកូនចៅគេនៅនេះបាទលុយចាយរាប់មិនអស់ចាយរាប់មិនអស់បងប្អូនតែបែរជាអាណិកជនយើង តែបែរជាអាណិកជនយើងបាទនៅសហរដ្ឋអាមេរិកនេះឬមួយក៏នៅប្រទេសនានានាំគ្នាគ្រប់គ្រង7មករាអរគុណសន្តិភាព ចុះបើអស់លោកអស់គុណសន្តិភាពមែននោះហេតុអីក៏អស់លោកបញ្ជើញទៅនៅស្រុកខ្មែរទៅបាទនេះប្រទេសអាមេរិកនេះដែលបិទដាលទ្ធិប្រជាធិបតេយ្យឲ្យបងប្អូននេះដែលអាចធ្វើដំណើរជុំវិញពិភពលោកដែលអាចទៅប្រទេសណាក៏បានដែរមិនក៏បងប្អូនមិនអស់គុណនេះបិទដាលទ្ធិប្រជាធិបតេយ្យផងមិនក៏អស់គុណសន្តិភាពហ្នឹងបាទខ្ញុំពេលខ្លះបងប្អូន ខ្ញុំហួសចិត្តអ្នកដែលមករស់នៅប្រទេសក្រៅណាដែលស្គាល់លទ្ធិប្រជាធិបតេយ្យបែរជាគាត់សប្បាយនៅលើកំណត់ទុកប្រជាពលរដ្ឋខ្លួនឯងដែលរដ្ឋាភិបាលកំពុងតែជិះជាន់ធ្វើបាបប្លន់ដីធ្លីធ្វើបាបគ្រប់សពបែបយ៉ាងទាំងអស់30%ដែលសបាយរស់នៅក្នុងសង្គមសពថ្ងៃដែលដែលបពួករបស់គេគឺថាគេឃើញល្អ បែរអ្នកបញ្ចេញមតិប្រឆាំងសេដ្ឋកិច្ចនឹងក្បត់ជាតិបាទសេដ្ឋកិច្ចនឹងក្រមលៀបពណ៌គ្រប់បែបយ៉ាងទាំងអស់បាទតែពួកយើងអ្នកបញ្ចេញមតិនៅស្រាវជ្រាវនេះវាសំណាងដែរវាអត់បានជាប់គុកគេអត់បានសម្លាប់បាទវាសំណាងអាចំណុចប៉ុណ្្នឹងហើយតែបើនៅក្នុងប្រទេសហ្នឹងប្រហែលជាអ្នកបញ្ចេញមតិនៅក្រៅប្រទេសមួយចំនួនហ្នឹងបាទដែលពួកអ្នកលេងប្រឆាំងសពថ្ងៃប្រហែលជាងាប់បាត់អស់ហើយទាំងគេទាំងខ្ញុំហ្នឹងបាទ បងប្អូនត្រូវគិតមែនតែនបងប្អូនទាំងអស់គ្នាដែលនៅក្នុងប្រទេសនោះបងប្អូននៅពេលដែលបងប្អូនទាំងអស់គ្នាមានចំណេះចេះដឹងនោះបងប្អូននឹងខំរៀនភាសាចិនដើម្បីដាក់ខ្លួនខ្លួនឯងទៅបម្រើការងារប្រទេសប្រទេសការងារវិនិយោគទុនចិននៅក្នុងប្រទេសដើមរបស់ខ្លួនបងខ្ញុំសោកស្ដាយបំផុតដែលយើងមានមេដឹកនាំបាទមេដឹកនាំបន្ត បន្តកូនឲ្យរហូតដល់ចៅទៀតនោះដែលគម្រោងរបស់មេដឹកនាំផ្ដាច់ការនោះបាទ វារីកចម្រើនហើយផ្លូវខ្នល់ស្អីស្អីវាស្អាតហើយអ្វីដែលធ្វើនឹងតែយើងជាពាក្យគេដល់កម្រិតណាហើយអ្វីដែលគេមកធ្វើបាបប្រជាពលរដ្ឋខ្លួនឯងដល់កម្រិតណាបាទនយោបាយយើងធ្វើធ្វើបាបតែប្រជាពលរដ្ឋខ្លួនឯងបាទតាំងពីឆ្នាំ75មកដល់បច្ចុប្បន្នសម្រាប់តែខ្មែរគ្នាឯងហ្នឹងតែអាមហិច្ឆតាលោភលន់របស់យួន ហើយនឹងចិនហ្នឹងគឺយើងបិទភ្នែកទាំងអស់បាទគឺបិទភ្នែកទាំងអស់បាទចូលរួមសោកស្ដាយពាក្យថាសោកស្ដាយខ្ញុំស្ដាប់សោកស្ដាយទល់ថ្ងៃខ្ញុំស្លាប់ទៅវិញដោយសារយើងមានធនធានមនុស្សបាទជុំវិញពិភពលោកអាចជួយប្រទេសយើងបានដោយស្រួលតែយើងធ្វើអត់បានដោយសារបុគ្គលផ្ដាច់ការបាទដោយសារបុគ្គលផ្ដាច់ការហ្នឹងនៅពេលដែលគេផ្ទេរអំណាចទៅឲ្យកូនគេបងប្អូននឹងស្គាល់រសជាតិពិតប្រាកដហើយបងប្អូន ចំពោះពួកខ្ញុំនៅសហរដ្ឋអាមេរិកនេះអត់មានព្រួយបារម្ភអីទេកូនចៅគេកើតនៅស្រុកនេះអត់ទេគ្រាន់តែបញ្ចេញមតិបាទបញ្ចេញមតិតែចំពោះបងប្អូននៅក្នុងស្រុកខ្មែរនោះបន្តិចទៀតបងប្អូននឹង2 3ឆ្នាំទៀតនឹងបងប្អូននឹងជ្រួលច្បល់បាទធ្វើមិនឲ្យបានចេញមករស់នៅអាមេរិកធ្វើមិនឲ្យបានចេញមករស់នៅអូស្ត្រាលីប្រទេសក្រៅបាទ2 3ឆ្នាំខាងមុខទៀតឯងបងប្អូនដឹងបាទ Mm-hmm. 2 3ឆ្នាំខាងមុខទេបាទឆ្នាំ2024ចុងឆ្នាំ2023បងប្អូនស្គាល់រសជាតិហើយបាទហើយក៏សូមสนុំពួរដែរបាទសូមสนុំពួរឲ្យបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកនឹងបាទមិនថានៅប្រទេសណាទេបាទសូមនាំគ្នាងើប ងើបចូលរួមគ្រប់គ្រងអ្នកលទ្ធិប្រជាធិបតេយ្យដែលបុគ្គលណាមួយដែលគេដឹកនាំប្រទេសជាតិល្អដែលគេគេនៅសមរភូមិមុខបងប្អូន យើងនៅខាងសមរភូមិក្រោយនេះបាទគឺថាខ្ញុំសូមសំណូមពរបាទចូលរួមទៅបាទចូលរួមទាំងថាវិការបន្តិចបន្តួចអ្វីដែលបងប្អូនអាចធ្វើទៅបានបាទហើយដូចបច្ចុប្បន្ននេះអញ្ចឹងបាទសូមលើកបច្ចុប្បន្ននេះបន្តិចបច្ចុប្បន្ននេះដែលយើងមានបុគ្គលិកធ្វើការនៅ Nagavel ហ្នឹងបាទ ពួកគាត់ធ្វើបាតកម្មចិត្តមួយខែហើយបងប្អូនយើងទាំងអស់គ្នាដែលនៅស្រុកក្រៅនេះបងប្អូន គួរតែចូលរួមបរិច្ចាគថវិកាខ្លះដើម្បីជួយផ្ដល់ស្បៀងអាហារដែលគាត់ទៅអង្គុយធ្វើបាតកម្មហ្នឹងបាទជួយផ្ដល់ឲ្យគាត់ផងទៅបាទព្រោះគាត់ជានារីខ្មែរបាទហើយក៏សូមឲ្យសហជីពទាំងអស់ហ្នឹងបាទនៅ ទីក្រុងភ្នំពេញនោះបាទ នៅក្នុងប្រទេសមួយទាំងមូលបើឃើញពួកគាត់បញ្ចេញមតិតវ៉ានៅ Naga World ហ្នឹងបាទរោងចក្រនានាប្តីរោងចក្រដេអីក្តីហ្នឹងបាទគួរតែចូលរួមផង ម្ដង គេម្ដងយើង ទេបងប្អូនបាទម្ដងគេម្ដងយើងទេបាទសូមចូលរួមផងដើម្បីជួយគ្រប់គ្រងបាទជួយគ្រប់គ្រងបងប្អូនយើងដែលចេញពួកបាតកោ Naga World ហ្នឹងសូមចូលរួម ជួយគ្រប់គ្រងគាត់ផងទៅបាទហើយបងប្អូនណាដែលបងប្អូនណាដែល ដែលមានថវិកាអីហ្នឹងជួយទិញស្បៀងអាហារបាយអីហ្នឹងបាទយកទៅឲ្យពួកគាត់ភាសាផងដែលពួកគាត់អង្គុយស្ត្រីមានផ្ទៃពោះហ្នឹងបាទទឹកអីហ្នឹងបាទចូលឲ្យចូលរួមឲ្យសាស្រៈសស្រាមឡើងទាំងអស់គ្នានឹងបាទចំពោះពួកខ្ញុំនៅអាមេរិកនេះក៏ពួកខ្ញុំចូលរួមដែររីថវិកាតិចតួចក៏ដោយ50ឡា100ឡាក៏ដោយដើម្បីជួយពួកគាត់នោះ បាទនេះសូមឲ្យបងប្អូននៅសហរដ្ឋអាមេរិកមួយនៅប្រទេសនានា បាទបើកចិត្តឲ្យទូលាយឡើង ទោះបីខ្ញុំលេងក្នុងបណ្ដាញសង្គម Facebook ឯកជនរបស់ខ្ញុំដែរប៉ុន្តែខ្ញុំមើលតែឃើញមកខ្ញុំត្រូវតែចូលរួមគ្រប់ទាំងអស់អញ្ចឹងហើយពួកពួកគាត់ជាខ្មែរបាទពួកគាត់ជាខ្មែរចូលរួមទាំងអស់គ្នាទៅបាទចឹងពិតបងប្អូនដែរដែលមិនដែលបានជួយបាទដែលបងប្អូនដែលមិនបានដែលបានជួយហើយបងប្អូននៅក្នុងប្រទេសដែលឃើញពួកគាត់ធ្វើអញ្ចឹងកុំសោចកុំយំពួកគាត់ឲ្យសោះពួកគាត់ដល់កហើយបានគាត់ចេញមកធ្វើបាតកម្ម បាទបានបីធ្វើមកបាតកម្មដូច្នេះបងប្អូននៅក្នុងប្រទេសហ្នឹងជិះម៉ូតូក្តីអីក្តីហ្នឹងបាទឆ្លៀតពេលអ្វីដែលអាចទិញទឹកទិញចំណីអាហារហ្នឹងយកជូនពួកគាត់ទៅបង្ហាញឲ្យគេឃើញថាខ្មែរគ្រប់គ្រងគ្នានៅពេលដែលធ្វើអីមួយអញ្ចឹងបងប្អូនបាទអានេះចង់បង្ហាញឲ្យបងប្អូនពលរដ្ឋខ្មែរនោះបាទដែលបងប្អូនធ្លាប់ជួយពីមុនមកយ៉ាងម៉េចខ្លះបាទឆ្នាំ2014នោះ ឆ្នាំ2013នោះដែលក្រុមបាតកោដែលធ្វើទូទាំងប្រទេសនោះបាទដែលបងប្អូនក្នុងមិនថាគណៈបកណាជួយឧបត្ថម្ភអ្វីហ្នឹងបងប្អូន ជួយពួកគាត់តទៅទៀតទៅបាទជាពិសេស កម្មការនីតាមរោងចក្រនានាហ្នឹងបាទថ្ងៃសៅរ៍ថ្ងៃអាទិត្យចូលរួមចំណែកជាមួយគាត់ដើម្បីបញ្ចេញមតិជួយគ្រប់គ្រងបុគ្គលិកនៅ Naga Gable ហ្នឹងផងបាទ អញ្ចឹងបងប្អូនចូលរួមទាំងអស់គ្នាទៅបាទនេះចំពោះខ្ញុំបាទចំពោះខ្ញុំនៅអាមេរិកនេះខ្ញុំចូលរួម ជាប្រយោល ជាថវិកាប្រយោលឯកជនដើម្បីជួយផ្ដល់ស្បៀងអាហារទៅឲ្យពួកបាតកោ Nagawel នឹងផងបាទពួកគាត់អត់គាត់ត្រូវការយើងជួយផ្លូវកាយផ្លូវចិត្តទាំងអស់គ្នានៅស្បៀងអាហារហ្នឹងបាទអញ្ចឹងសូមឲ្យបងប្អូនចូលរួមទាំងអស់គ្នាផងបងប្អូនសួស្តីសូហ្វីបាទ អញ្ចឹងខ្ញុំបន្តនិយាយអំពីលទ្ធិវិជាធិបតេយ្យបន្តិចបងប្អូនបាទហើយបងប្អូនបានសួរខ្ញុំថាហេតុអី បានខ្ញុំពាក់អាវភ្លើងទៀនហ្នឹងបាទនេះជាសិទ្ធិសេរីភាពរបស់ខ្ញុំ បាទចង់បញ្ជាក់ខ្ញុំហើយនឹងបងប្អូនម៉ាប់សៀនហ្នឹងបាទដែលបានបង្ហោះមុនគេ ថា យើងនៅសហរដ្ឋអាមេរិក យើងមិនដែលចូលរួមគណៈបកណាទេ តែយើងចូលរួមគ្រប់គ្រងដូច្នេះយើងត្រូវធ្វើអាវធ្វើមុខហ្នឹង ពាក់ទៅមុនគេបាទព្រោះពួកគាត់នៅស្រុកខ្មែរគាត់ពាក់បានយើងនៅអាមេរិកពាក់បានអត់មានអ្នកណាគេហ៊ានថាអីឲ្យពួកខ្ញុំទេពួកយើងទេ ពួកយើងមានសិទ្ធិពាក់ ការធ្វើនេះជាថវិការបស់យើងយើងគ្រាន់ជាគ្រប់គ្រងជាប្រយោលឲ្យបងប្អូនទាំងអស់មានស្មារតីគ្រប់គ្រងគណៈបកណាក៏គ្រប់គ្រងទៅខ្ញុំស្រឡាញ់គ្រប់គ្រងគណៈបកណាស្រេចតែខ្ញុំដោយគណៈបកប្រជាជនគេគ្រប់ពួកគេធ្វើគ្រប់គ្រងគណៈបកប្រជាជនគេធ្វើ7មករានៅសហរដ្ឋអាមេរិកបាននៅប៉ៃលិននៅទីក្រុងឡូគេធ្វើបាននៅទីក្រុងឡងបិចធ្វើបានរឿងអីដែលខ្ញុំគ្រាន់តែគ្រប់គ្រងគណៈបកភ្លើងទៀននឹងពាក់អាវនឹងវាខុសឬមួយក៏វាវាយ៉ាងម៉េចបាទអញ្ចឹងខ្ញុំនៅតែពាក់ ពេលណាខ្ញុំធ្វើ live ខ្ញុំពាក់អញ្ចឹងទៅព្រោះខ្ញុំគ្រប់គ្រងខ្ញុំមិនមែនសកម្មជនតែខ្ញុំគ្រប់គ្រងគោលនយោបាយអ្វីដែលគេធ្វើល្អខ្ញុំគ្រប់គ្រងដូចអ្នកទាំងអស់គ្នាគ្រប់គ្រងគណៈបកផ្សេងផ្សេងអញ្ចឹងបាទអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាបាទក្នុងស្រុកក្រៅស្រុកសេចក្តីសង្ឃឹមរបស់បងប្អូនចង់ឃើញមានការផ្លាស់ប្ដូរ អ្នកដឹកនាំឬមួយក៏បងប្អូនចង់ឃើញអ្នកដឹកនាំមកដែរដែរឬមួយក៏បងប្អូនចង់ឲ្យគេដឹកនាំបន្តកូនបន្តចៅទៅមុខទៀតអាហ្នឹងជាសិទ្ធិរបស់បងប្អូនទេតែចំពោះខ្ញុំខ្ញុំចង់ឃើញមានការផ្លាស់ប្ដូរសំខាន់បំផុតខ្ញុំចង់ឃើញមានគេមានការផ្លាស់ប្ដូរប្រទេសជាតិរបស់ខ្ញុំខ្ញុំអត់ចង់ឃើញមេដឹកនាំមកដែរដែរហើយចេញពីត្រកូលមួយបាទតិចបងប្អូនតិចមែន អញ្ចឹងខ្ញុំចង់ឲ្យបងប្អូនហ្នឹងបាទយើងតាមដានទៅអ្នកនយោបាយអ្នកនយោបាយទាំងអស់គ្នាហ្នឹងបាទអញ្ចឹងយើងរួមគ្នាទៅបាទពេលវេលានេះគឺយើងត្រូវឲ្យខ្មែរយើងដែលនៅក្រៅប្រទេសហ្នឹងបាទដែលមានលទ្ធភាពចូលរួមជាមួយ អ្នកនយោបាយណា ដែលយើងស្រឡាញ់បាទអ្នកនយោបាយណាក៏ដោយជាសិទ្ធិសេរីភាពរបស់បងប្អូនទាំងអស់គ្នាទេបងប្អូនមានសិទ្ធិចូលរួមគ្រប់គ្រងទាំងអស់គ្នាបាទគ្រប់គ្រង អ្វីដែលយើងមើលទៅឃើញថាល្អបងប្អូនចូលរួមទាំងអស់គ្នាទៅបាទថាល្អយើងចូលរួមគ្រប់គ្រងទាំងអស់គ្នាទៅបាទអានេះខ្ញុំសូមអំពាវនាវបាទនយោបាយគឺប្រជាពលរដ្ឋខ្មែរមានសិទ្ធិសេរីភាពក្នុងការគ្រប់គ្រងគណៈបកនីមួយៗទាំងអស់បាទអត់មានជាកម្មសិទ្ធិរបស់បុគ្គលណាទេបាទយើងគ្រប់គ្រងតែយើង ស្រឡាញ់បើពួកគេស្រឡាញ់របបផ្ដាច់ការឲ្យគេគ្រប់គ្រងរបបផ្ដាច់ការទៅបាទបើគេស្រឡាញ់របបកុម្មុយនីសឲ្យគេគ្រប់គ្រងកុម្មុយនីសទៅអ្វីដែលយើងស្រឡាញ់ លទ្ធិប្រជាធិបតេយ្យយើងចូលរួមបាទពោសិទ្ធសេរីភាពរបស់យើងទាំងអស់គ្នាទេបងប្អូនបាទការឈ្នះហើយចាញ់វាស្ថិតនៅលើការប្រកួតគ្នាបាទក្នុងឆាកនយោបាយហ្នឹងបាទប្រជាពលរដ្ឋគ្រប់គ្រងអ្នកណាច្រើនអ្នកនឹងឈ្នះទៅបាទតែសូមកុំឲ្យប្រើអំណាចឲ្យសោះបាទហើយសូមកុំឲ្យប្រើកោជោបនឹងលួចសម្លេងឲ្យអ្នក ដែលមានអំណាចបាទ យើងអត់អាចគ្រប់គ្រងបានទេព្រោះគោជោបច្រើនអាណត្តិរួចមកហើយបានលួចសម្លេងប្រជាពលរដ្ឋនឹងឲ្យ អ្នកមានអំណាច បាទនឹងគឺគោជោបបាទយើងអត់ចង់ឃើញគោជោបរបៀបនឹងទៀតទេបាទអញ្ចឹងយើងយើងនាំគ្នាបាទយើងនាំគ្នាបន្តបាទបន្តអ្វីដែលយើងស្រឡាញ់លទ្ធិប្រជាធិបតេយ្យយើងបន្តទៅមុខទៀតទាំងអស់គ្នាទៅបាទ អរគុណបងប្អូនមកចេញមតិនឹងបាទព្រោះខ្ញុំពេលខ្លះខ្ញុំមើលតាន់ពេលខ្លះខ្ញុំមើលអត់តាន់ហើយក៏ខ្ញុំសូមអព្យាស្រ័យដែរខ្ញុំអត់អាចឆ្លើយអត់អាចឆ្លើយបងប្អូនក្នុងការបញ្ចេញមតិនឹងទេបាទបងប្អូនខ្ញុំអត់អាចឆ្លើយបានទេតែខ្ញុំនឹងទៅសេឆ្លើយឆ្លើយនៅពេលដែលខ្ញុំធ្វើ live ចប់ខ្ញុំត្រួតពិនិត្យមើលក្នុងការដែលបងប្អូនចេញមតិហើយខ្ញុំចង់ជម្រាបចេះថាទោះបីបងប្អូនហៅខ្ញុំអាឆ្កែព្រោះនៅក្រៅសោកក៏ដោយគឺខ្ញុំគឺខ្ញុំស្វាគមន៍ដែរបាទ ព្រោះអីបងប្អូនថាខ្ញុំអាឆ្កែ ព្រោះនៅក្រៅសុកវាការពិតទៅ បងប្អូននិយាយហ្នឹងវាត្រូវមែន បាទខ្ញុំមើល comment ពីមុនមកព្រោះខ្ញុំនៅក្រៅស្រុកបាទបាទគ្រប់ព្រោះក្រៅស្រុកបាទហើយចំពោះឆ្កែនៅអាមេរិកនេះមានតម្លៃហ៎បាទឆ្កែនៅអាមេរិកនេះមានតម្លៃមែនហើយបងប្អូនថាខ្ញុំព្រោះក៏ថាទៅព្រោះវាត្រូវមែនខ្ញុំពងនិយាយហ្នឹងវាព្រោះមែនខ្ញុំអត់បដិសេធទេបាទហ្នឹងសិទ្ធិសេរីភាពបងប្អូនហើយ បើសិនបងប្អូនអស់គុណសន្តិភាពរៀនទៅបាទរៀនរស់នៅជាមួយសន្តិភាពនឹងហើយរៀនរស់នៅជាមួយចិនហើយនឹងយួនទៅបាទនេះជាឧត្តមគតិបងប្អូនដែលជេរខ្ញុំខ្ញុំអស់គុណដែរខ្ញុំឲ្យញុំដាក់ឲ្យទៀតពួកវាសុបាយចិត្តនៅតែយើងចេះជេរអញ្ចឹងទៅបាទណាបងប្អូនខ្មែរឬខ្មែរឬមួយយួនអានឹងខ្ញុំមិនដឹងទេបងប្អូន បាទបើសិនជាខ្មែរក្រោមសិលធម៌ខ្មែរកាន់ពុទ្ធសាសនាបាទគេអត់ជេរគ្នាទេបាទ ហើយប្រហែលជាបងប្អូនកាត់ណាបាទប្រហែលជាកាត់ខ្លះហើយបានបងប្អូនចេះជេរបាទចេះជេរឡើងស្ទាត់ជំនាញបាទអញ្ចឹងខ្ញុំមានអីបើកសិតឲ្យជេរទៀតបាទបងប្អូនជេរខ្ញុំកាន់តែច្រើនខ្ញុំមានសុខភាពកាន់តែល្អច្រើនពួកអីខ្ញុំជេរខ្ញុំជេរខ្ញុំច្រើនទៅខ្ញុំដេកលក់ស្រួលជេរច្រើនទៅខ្ញុំខ្ញុំមានសុខភាពខ្ញុំដេកលក់ស្រួលមានអីទៅពិបាកបាទដល់ម៉ោង ខ្ញុំហាត់ប្រានខ្ញុំហាត់ប្រានទៅដល់ម៉ោងខ្ញុំញ៉ាំខ្ញុំញ៉ាំទៅដល់ម៉ោងខ្ញុំធ្វើម្ហូបខ្ញុំបង្ហោះនៅក្នុងបណ្ដាញសង្គមបងប្អូនមើលទៅជួនកាលបងប្អូនភ្លេចធ្វើម្ហូបឃើញខ្ញុំធ្វើអញ្ចឹងទៅហ่าចង់សាកតាមទៅបាទអាហ្នឹងយើងចេះយើងអម្លែកចែកគ្នាដែរសួស្ដីដនអត់អីទេដនគាត់អត់អីទេដនគាត់ឆ្លើយឆ្លើយតបទៅឲ្យគាត់បន្តិចទៅណា បើបានគាត់ជាច្រើនមកគាត់ខមមិនរិះគន់យើងច្រើនមកយើងមើលឃើញយើងឆ្លើយតបទៅវិញក៏វាល្អដែរក្នុងការបញ្ចេញមតិដល់ហើយបងកំឡាយក៏អញ្ចឹងដែរបាទអចំពោះនយោបាយស្រុកខ្មែរបងប្អូនបើសិនជាមានការផ្លាស់ប្ដូរប្រកាសជាមានការរីចម្រើនបាទនេះចំពោះខ្ញុំណាបាទ បើសិនជាមានការផ្លាស់ប្ដូរប្រកបជាមានការរីចម្រើនតែបើសិនជាយើងជាប់ចំណងពីប្រទេសចិនហើយប្រទេសយួនអំណាចប្រមូលផ្ដុំនៅតែតកូលហ៊ុនដដែលបាទអញ្ចឹងណាបាទអំណាចប្រមូលផ្ដុំនៅតែតកូលហ៊ុនដដែលតែវាមិនមែនស្ថិតនៅលើតកូលហ៊ុនទេស្ថិតនៅលើអំណាចប្រជាពលរដ្ឋដែលសម្រេចជ្រើសរើសវាសនាអ្នកដឹកនាំប្រទេសជាតិទៅថ្ងៃមុខបាទសូមបងប្អូនកុំឲ្យខ្លាចឯសោះបាទពាក្យសម្លុតសម្លាប់ចាប់ដាក់គុកនឹង ប្រជាពលរដ្ឋយើងវាស៊ាំឲ្យធម្មតាហើយបងប្អូនយើងទាំងអស់គ្នាវាស៊ាំឲ្យធម្មតាដូច្នេះក្នុងការចូលរួមបញ្ចេញមតិសួស្តីវឿនក្នុងការចូលរួមបញ្ចេញមតិហ្នឹងបងប្អូនយើងមានសិទ្ធិជ្រើសរើសបាទប៉ុន្តែយើងត្រូវប្រើភាសាអសរោះកុំឲ្យប្រើភាសាអសរោះឲ្យសោះបាទយើងប្រើភាសាមួយដែលយើងអាចនិយាយគ្នាបានបាទក្នុងនយោបាយបាទយើងយកគំរូសហរដ្ឋអាមេរិកទៅបាទ ធ្វើនយោបាយគេឆ្លោះគ្នាមែនអ្នកនយោបាយប៉ុន្តែប្រជាពលរដ្ឋគេគេអត់មានប្រកាន់គ្នាទៅវិញទៅមកទេបាទគេអង្គុយតុកជាមួយគ្នា គេនិយាយគ្នាលេងសើចរឿងនយោបាយគេកាន់ខាងសាធារណរដ្ឋកាន់ខាងលទ្ធិប្រជាឌីម៉ុងក្រាតហ្នឹងគេនិយាយគ្នាដើម្បីយកផលប្រយោជន៍ចំណេញទាំងអស់គ្នាប៉ុន្តែក្រោយពីបោះឆ្នោតហើយអ្នកនយោបាយត្រូវបំរើប្រជាពលរដ្ឋតែមួយគឺប្រជាពលរដ្ឋ ខ្មែរតែមួយឲ្យវាចំណេញអត់មានបំរើមហិច្ឆតាលោភលន់របស់យួនឬមួយក៏ប្រទេសណា ទេបាទសំខាន់បំផុតធ្វើនយោបាយបំរើប្រជារាស្ត្រខ្លួនឯងធ្វើខ្ញុំកញ្ជះប្រជារាស្ត្រខ្លួនឯងមិនមែនធ្វើនយោបាយអឺ យកប្រជារាស្ត្រខ្លួនឯងធ្វើខ្ញុំជាហេបាទអានឹងអត់ត្រូវទេបាទនយោបាយដាក់ខ្លួនបើយើងធ្វើនយោបាយយើងត្រូវដាក់ខ្លួនយើងជាខ្ញុំកញ្ជះរបស់ប្រជាពលរដ្ឋដែលប្រជាពលរដ្ឋបញ្ចេញមតិភាកច្រើនដែលចង់ឲ្យយើងធ្វើអ្វីមួយឲ្យត្រូវនឹងគោលការណ៍នយោបាយរបស់ប្រទេសជាតិនីមួយៗបាទយើងអត់មានចាំបាច់ទៅឆ្លោះគ្នាណាប្រើអំពើហិង្សាទេបាទបើយើងស្គាល់ប៉ុណ្្នឹងទៅវារួចបាត់បាទបាទក៏ប៉ុន្តែបើបុគ្គលស្រឡាញ់អំណាច បុគ្គលស្រឡាញ់អំណាចដើម្បីបពួកតកូលរបស់ខ្លួន ស្ដាប់អាខាងកើតហ្នឹងយើង នៅតែបន្តបាទនៅ តែបន្តរបៀបគេនឹងឯងហើយធ្វើបាបអ្នកលទ្ធិប្រជាធិបតេយ្យនឹងអត់ឈប់អត់ឈរបាទវាសំខាន់នៅលើប្រជាពលរដ្ឋខ្លួនឯងហ្នឹងបាទឲ្យយល់ច្បាស់ថាអ្វីទៅលទ្ធិប្រជាធិបតេយ្យគឺប្រជាពលរដ្ឋមានសិទ្ធិបាទ មានសិទ្ធិក្នុងការបញ្ចេញមតិមានសិទ្ធិក្នុងការជួបជុំគ្នាមានសិទ្ធិក្នុងការជ្រើសរើសអ្វីដែលប្រជាពលរដ្ឋនឹងជ្រើសរើសបាទតែប៉ុណ្្នឹងសូមឲ្យអ្នកដឹកនាំសពថ្ងៃនោះបាទដែលយល់តែយើងបេដាលទ្ធិប្រជាធិបតេយ្យបេដាសន្តិភាពនោះតែសន្តិភាពត្រង់ណាបើមិនឲ្យប្រជាពលរដ្ឋនឹងបញ្ចេញបញ្ចេញមតិផងនោះការជួបជុំគ្នាបញ្ចេញមតិនោះ តើយើងយើងសន្តិភាពត្រង់ណាវាសន្តិភាពវាពិតប្រកបអីវាសន្តិភាពចំពោះអស់លោកបាទអស់អស់លោកដែលមានអំណាចវាពិតប្រកបតែសន្តិភាពហើយប៉ុន្តែចំពោះភៀកគីមួយយ៉ាងមួយខាងទៀតវាអត់មានសន្តិភាពតតែសោះបាទវាអត់មានសន្តិភាពទាំងអស់ព្រោះយើងប្រើអីយើងប្រើតឡាការ ដើម្បីគៀបសង្កត់អ្នកនយោបាយអត់ឲ្យគ្នាធ្វើអ្វីមួយកើតនោះសំបីតែប្រជាពលរដ្ឋខ្លួនឯងគាត់តែបញ្ចេញមតិនោះ ក៏យើងចាប់គ្នាយកទៅដាក់គុកគ្នារត់ទៅដល់ស្រុកថៃក៏យើងនៅតែតាមចាប់គ្នាយកមកដាក់គុកនៅក្នុងប្រទេសខ្មែរទៀតនោះអាត្រង់ហ្នឹងឯងដែលហៅសន្តិភាពពិតប្រាកដនោះអស់គុណសន្តិភាពនោះហើយចំពោះអស់លោកដែលរស់នៅសហរដ្ឋអាមេរិកនោះ ដែលអស់លោកកំពុងតែតែរស់នៅសហរដ្ឋអាមេរិកមួយចំនួនណាបាទនេះខ្ញុំនិយាយបរិហាគេអ្នករស់នៅសហរដ្ឋអាមេរិកទៅចោះតិចទៅចោះនោះដែលអស់លោកថាតែងតែចូលរួមគ្រប់គ្រងគណៈបកប្រជាជនអស់គុណសន្តិភាពនោះ ហើយហេតុអីក៏អស់លោកមករស់នៅសហរដ្ឋអាមេរិកហេតុអីក៏អស់លោកកំពុងតែស៊ីលុយស្ដាច់នេះលុយ welfare របស់សហរដ្ឋអាមេរិកនេះដែលយើងមានតួនាទីនៅស្រុកខ្មែរនោះតែតួនាទីសិទ្ធិក្រាក់ក្រាក់នោះហើយអស់លោកមកនៅសហរដ្ឋអាមេរិកនេះដែលទទួល Medicaid Medicare ដែលព្យាបាលរោគសពថ្ងៃនេះបាទដែលព្យាបាលរោគសពថ្ងៃនេះតើលុយអ្នកណាតើលុយលុយលុយលុយសន្តិភាពនៅស្រុកខ្មែរយកមកព្យាបាលអស់លោកសពថ្ងៃកំពុងរស់នៅអាមេរិកនេះ ដែលអស់លោកគណៈបកប្រជាជនមួយចំនួនដែលកំពុងធានាឪពុកម្ដាយដែលកំពុងរស់នៅអាមេរិកនេះបាទវាអស្ចារ្យប៉ុណ្ណាទៀតសំបីតាធានាឪពុកម្ដាយមករស់នៅសហរដ្ឋអាមេរិកនេះសំបីតែមើលគាត់នេះក្នុង1ម៉ោង7 8ដល់10ដុល្លារនេះឃើញទេហើយរដ្ឋគេជួយឧបត្ថម្ភលុយនឹងឲ្យទៅទៀតនេះដែលយើងជាគណៈបកប្រជាជននោះ ហើយដែលយើងកំពុងរស់នៅសហរដ្ឋអាមេរិកនេះដែលបីដាលទ្ធិប្រជាធិបតេយ្យបែរជាយើងនាំគ្នាចូលរួមគ្រប់គ្រង7មករាអស់គុណសន្តិភាពនោះដែលយើងកំពុងស៊ីបាយផឹកទឹកអីរស់នៅសហរដ្ឋអាមេរិកនេះតែយើង យើងធ្វើនឹងត្រូវដែរយើងធ្វើតែយើងសបាយទាំងអស់គ្នាដែលយើងថាសបាយក្នុងក្រុមរបស់យើងមួយតូចតាមតាមសហគមន៍នានាបង្ហាញថាយើងនឹងអស្ចារ្យជាគណៈបកប្រជាជនប៉ុន្តែយើងកុំភ្លេចថាប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកគេរងទុក្ខវេទនាដោយសារគណៈបកប្រជាជននឹងប្រមាណភាគរយដែលរំលោភយកទឹកដីដីធ្លីទ្រព្យសម្បត្តិរបស់គេលក់ឲ្យពួកវិនិយោគទុនចិននោះបាទតើអស់លោកនៅអាមេរិកមានការឈឺចុកចាប់ទេគិតអាចំណុច អស់នេះឡើងណាអស់លោកដែលកំពុងរស់នៅអាមេរិកនេះកុំស្មានថាគេមិនដឹងអស់លោកធ្វើរបៀបមិនខ្លះកំពុងរស់នៅអាមេរិកនេះពីពីពីលិចរហូតមកដល់ខាងកើតនេះគេដឹងប៉ុន្តែគេយល់ថាខ្មែរដូចគ្នាខ្មែរដូចគ្នាពួកគាត់មកនឹងចាស់ចាស់ដើម្បីព្យាបាលជំងឺព្រោះពួកគាត់នឹងវាមានជំងឺនៅស្រុកខ្មែរវាច្រើនហើយមកព្យាបាលនៅស្រុកអាមេរិកបាទប៉ុន្តែអស់លោកនៅតែអំនួត នៅតែស៊ីជោយកអាមនួតនឹងបាទបនស័កលៀបសការៈរបស់បង្ហាញបង្ហាញសម្រាប់តែប្រជាពលរដ្ឋល្ងងខ្លៅទេដែលអស់លោកមានអំណាចចំពោះខ្ញុំទៅបីអស់លោកបនស័កប៉ុណ្ណាវាគ្មានអីអស់ចាទេបាទវាអត់មានអស់ចាទេតួនាទីដឹកនាំប្រទេសជាតិក្នុងរយៈពេលខ្លីដើម្បីធ្វើឲ្យប្រទេសជាតិរីកចម្រើនពីមួយចំនួនទៅមួយចំនួន ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដែលមានការផ្លាស់ប្ដូរអញ្ចឹងឯងបានសហរដ្ឋអាមេរិកនឹងគេឲ្យយើងតែ8ឆ្នាំបាទ4ឆ្នាំនឹងយើងធ្វើល្អទៅបើធ្វើល្អប្រជាពលរដ្ឋគេគេគ្រប់គ្រងគេបោះឲ្យ8ឆ្នាំទៅទៀតបាទទោះបីយើង8ឆ្នាំយើងធ្វើល្អក៏ដោយចុះពីឋានលើដោយប្អិនក៏ដោយវាចប់ត្រឹម8ឆ្នាំហ្នឹងហើយបាទគេដើម្បីគេឲ្យមនុស្សដតីទៀតនឹងចូល នយោបាយគេធ្វើផ្លាស់ប្ដូរអញ្ចឹងបាន បានប្រទេសជាតិគេប្រទេសខាងក្រៅនឹងគេតាមដាន នយោបាយសហរដ្ឋអាមេរិកវាអត់តន់ដោយសារចំណុចណាដោយសារមានការផ្លាស់ប្ដូរនយោបាយសហរដ្ឋអាមេរិក8ឆ្នាំម្ដង4ឆ្នាំម្ដងហ្នឹងបាទចុះមកស្រុកយើង40ឆ្នាំនៅតែបុគ្គលម្នាក់ហ្នឹងរឿងអីដែលគេស្ទាបទងរដ្ឋាភិបាលហ្នឹងចំណោចំណងរបស់រដ្ឋាភិបាលមេដឹកនាំហ្នឹងវារបៀបម៉េច តើលោកហ៊ុនសែននឹងជិត40ឆ្នាំនឹងខួរក្បាលមកពីប្អិនឯឆ្លាតប៉ុណ្ណាទៅចាអាកូនខ្មែរមួយចំនួនដែលរៀនចេះដឹងសពថ្ងៃនេះដែលមានសមត្ថភាពនេះដែលរៀនចប់សញ្ញាបត្របញ្ញាបត្រឬបណ្ឌិតអីនេះជាច្រើនបញ្ញវន្តអីជាច្រើននោះដែលគាត់អាចអាចចូលរួមប្រកួតប្រជែងក្នុងឆាកនយោបាយជាអាចคลายខ្លួនទៅជានាយករដ្ឋមន្ត្រីមួយក៏ព្រឹទ្ធសភាទៅតំណាងរាស្ត្រអីមួយនោះ តែពួកគាត់អត់មានសំណាង ដោយសារការដឹកនាំរបស់ជនផ្ដាច់ការនឹងតែបពពួកគ្នាឯងនឹងឯងសពថ្ងៃនឹងកូនចៅគ្នាឯងនឹងប្រម៉ូទទាំងអស់បងប្អូនប្រម៉ូទកូនចៅខ្លួនឯងខ្លាយទៅខ្លាយទៅជាតួនាទីអ្វី ធំធំទោះបីអ្នកនឹងរៀនមិនប្រកែក៏ដោយឲ្យតែបពពួករបស់ គេគឺគេប្រម៉ូទអញ្ចឹងឯងបាទគេលើកស្ទួយអញ្ចឹងសួរអាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរដែលកូនកូនអ្នកស្រុកអ្នកស្រែដែលចំនួនក្រោយសួរសង្ឃឹមដែរបើគេបន្តវេនគ្នាដោយកូនខ្យងអញ្ចឹង ទោះបីគណៈបកប្រជាជនហ្នឹងឪពុកម្ដាយគេគេនឹងដូរអា system ថ្មីនឹងក៏ដោយឲ្យក្មេងចំនួនក្រោយដឹកនាំក៏ដោយក៏នៅតែជួគណៈបកប្រជាជនដដែលអ្នកចាស់ហ្នឹងគេត្រូវ monitor ត្រួតពិនិត្យអាកូនចៅគេធ្វើសពថ្ងៃហ្នឹងទៅក្នុងឆ្នាំ2023ខាងមុខហ្នឹងបងប្អូនបាទនេះជាគម្រោងរបស់គេយើងត្រូវគិតចឹងតែយើងទាំងអស់នេះបើយើងឃើញអញ្ចឹងឯងតែយើងធ្វើមិនតែយើងនាំគ្នាចេះយោសន្តិភាពចេះយោសម្ដេចហ៊ុនសែនដល់ល្អល្អយ៉ាងម៉េចបាទ អស់លោកចេះស្ថាល្អហើយបងប្អូនចេះតែនាំគ្នាអរគុណសន្តិភាពឲ្យគ្រប់គ្រងបែកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតហើយខ្ញុំសួរថាគ្រប់គ្រងរបៀបមិនខ្លះបាទដែលតែឃើញថាហ៊ុនម៉ាណែតនឹងវាល្អអាចំណុចណាខ្ញុំមើលទៅវាអត់ឃើញបាទចំពោះខ្ញុំអានេះចំពោះខ្ញុំមើលហ៊ុនម៉ាណែតអត់មានឃើញចំណុចអីល្អទាំងអស់អត់មានអត់មានបត់ការពិសោធន៍ តែបើសិនជាជួក្នុងគណៈបកប្រជាជនអិសរាជជនក្នុងជួគណៈបកប្រជាជនផ្សេងប្រហែលជាខ្ញុំគ្រប់គ្រងថាមានបទពិសោធន៍អាចមានផ្លាស់ប្ដូរបានតែចំពោះហ៊ុនម៉ាណែតខ្ញុំថាអត់មានល្អអីសោះចំពោះខ្ញុំអត់មានបទពិសោធន៍អីណាដែលល្អធ្វើឲ្យប្រទេសជាតិនឹងរីកចម្រើនព្រោះហ៊ុនម៉ាណែតបានចូលរួមជាមួយឪពុកបាទប្រហែលឆ្នាំហើយ10ឆ្នាំជាងហ្នឹងបាទក្រោយពីការចប់ការសិក្សាហ្នឹងមានអីមានតែធ្វើបាបអ្នកលទ្ធិប្រជាធិបតេយ្យបន្ថែមបាទ អានេះគាត់ការយល់ឃើញរបស់ខ្ញុំទេណាបងប្អូនមានតែធ្វើបាបអ្នកលទ្ធិប្រជាធិបតេយ្យថែមដែលកូននាយករដ្ឋមន្ត្រីម្នាក់ដែលមកមិនម្នាក់ឯងក្នុង4នាក់ហ្នឹងបាទហ៊ុនម៉ាណែតហ៊ុនម៉ាណិតហ៊ុនម៉ាណាទាំងអស់ហ្នឹងបាទហ៊ុនទាំងអស់ហ្នឹងបាទកូនប្រុស3នាក់កូនស្រីម្នាក់ហ្នឹងដែលមករៀនសហរដ្ឋអាមេរិកដែលមានចំណេះចេះដឹងសួរថាសេចក្តីសង្ឃឹមរបស់សហរដ្ឋអាមេរិកមួយចំនួនគេចង់បណ្ដោះកូនខ្មែរហ្នឹងឲ្យមានការផ្លាស់ប្ដូរទោះបីគេទាញឪពុកមិនបានគេទាញឪពុកមិនបានដែលឲ្យវិលឲ្យឲ្យឲ្យ ឲ្យដូរមិនបានគេទាញកូននោះដែលគេចំណាយថវិកាទាំងអស់នោះឲ្យកូនលោកហ៊ុនសែនមករៀននៅសហរដ្ឋអាមេរិកនោះបាទសួរថាលុយហ្នឹងលុយបោះឯណាលុយបោះរដ្ឋាភិបាលអាមេរិកកាំងជាអ្នកបងតាក់ពួកខ្ញុំអីហ្នឹងបងតាក់ហ្នឹងដែលគេឲ្យកូនហ៊ុនសែនមករៀនហ្នឹងបាទដើម្បីឲ្យមានការផ្លាស់ប្ដូរបើបីថាឲ្យកូនទាំងអស់ហ្នឹងទៅជួយឪពុកខ្លួនឯងឲ្យកុំឲ្យវាផ្ដាច់ការកុំមុនីសពេកទីបំផុតកូនរៀនចប់សពគ្រប់ដើរតាមកលងឪអដែរ ឃើញទេបងប្អូនអញ្ចឹងឲ្យបងប្អូនថាគ្រប់គ្រងបែកនយោបាយរដ្ឋមន្ត្រីបន្ទាប់ពីហ៊ុនសែនថាល្អល្អហើយចំពោះបងប្អូនបានលៀបសការៈចំពោះខ្ញុំគ្មានអីអស្ចារ្យទេបាទរឿងធ្វើនយោបាយរដ្ឋមន្ត្រីមានស្អីវាមិនមែនគណិតនឹងខ្លាំងជាងបងប្អូនទេ ក្រុមប្រឹងក្រុមប្រឹក្សាផ្ដោតយោបល់វារាប់រយរាប់ពាន់អ្នកជួយផ្ដោតយោបល់ហ្នឹងគ្រាន់តែយកតែឈ្មោះហ្នឹងឈ្មោះឪពុកខ្លួនឯងដែរខ្លួនឯងឪពុកខ្លួនឯងជានាយករដ្ឋមន្ត្រីហើយយើងចេះតែនាំគ្នាទៅសើអាអិសរជននៅក្នុងនយោបាយរបស់គណៈបកប្រជាជនដែរដែលគេស្នេហាជាតិដែរគួរតែបន្តពីនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីប្រកួតប្រជែងជាមួយអ្នកលទ្ធិប្រជាធិបតេយ្យដែលគេមានស្នាដៃគេចង់មានការផ្លាស់ប្ដូរនោះបើយើងយកតែកូនខ្លួនឯងនោះបន្តអំណាចទៅមុខទៀតនោះសួរថា ធ្វើអីក្នុងជួរគណៈបកប្រជាជនខ្លួនឯងនាយករដ្ឋមន្ត្រីខ្លួនឯងហ្នឹងសឡុតគ្នាដូចហ្នឹងឯងគេហៅបិទទ្វារវាយឆ្កែបាទអាចំណុចបិទទ្វារវាយឆ្កែហ្នឹងបាទថ្ងៃទី24ខែ11ហ្នឹងដែលឲ្យ គណៈកម្មការដែលឲ្យគណៈបកប្រជាជនទាំងអស់នេះចូលលើកដៃគ្រប់គ្រងហ៊ុនម៉ាណែតធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីហ្នឹងហើយអានឹងបិទទ្វារវាយឆ្កែមិនមែនបិទទ្វារវាយឆ្កែគណៈបកសង្គ្រោះជាតិឬមួយក៏អិសរាជជននយោបាយគណៈបកផ្សេងផ្សេងគឺបិទទ្វារវាយឆ្កែគណៈបកប្រជាជនខ្លួនឯងហ្នឹងដើម្បីឲ្យគ្រប់គ្រងហ៊ុនម៉ាណែតហ្នឹងធ្វើបេក្ខនាយករដ្ឋមន្ត្រីទៅថ្ងៃមុខហ្នឹងបាទឃើញទេអានេះអ្វីដែលខ្ញុំមើលឃើញបងប្អូនបាទអញ្ចឹងបាទថាក្នុងការលេង Facebook នឹងបងប្អូនមានមតិជាច្រើនល្អល្អ ដែលខ្ញុំពេញចិត្តគ្រប់គ្រងនឹងហើយខ្ញុំក៏ចូលរួមបញ្ចេញមតិហ្នឹងក៏ជាសិទ្ធិរបស់ខ្ញុំដែរបាទដែលខ្ញុំមើលឃើញចឹងចំពោះខ្ញុំខ្ញុំអត់គ្រប់គ្រងទេបាទអិសរជននយោបាយនៅក្នុងគណៈបកប្រជាជន ល្អច្រើនណាបងប្អូនល្អច្រើនណាប៉ុន្តែហេតុមូលហេតុអីដែលហ៊ុនសែនអត់ឲ្យព្រោះហ៊ុនសែនបានសាង អំពើបាបកម្មមកលើប្រជាពលរដ្ឋខ្លួនឯងមកលើក្នុងជួរគណៈបកប្រជាជនខ្លួនឯងផងបាទ ត្រង់ហ្នឹងឯងដែលគាត់ក្រាញអំណាចបាទក្រាញអំណាចសពថ្ងៃហ្នឹងដើម្បីបន្តកូនហ្នឹងដើម្បីឲ្យជួយការពារអំណាចរបស់គាត់ទៀតឃើញទេទៅណានៅតែតកូលហ៊ុនទាំងអស់អាហ្នឹងឯងអាត់6ដែលខ្ញុំនិយាយថាគេលេងបៀមានតែអាត់4នេះណាហ៊ុនសែនកាន់ដកអាត់6នៅលើដៃកូនធ្វើនាយករដ្ឋមន្ត្រីអាពុកធ្វើប្រធានគណៈប្រធាននេះធ្វើអី មេបកគណៈបកប្រជាជនកម្ពុជាបាទទៅណាវាដូចតែគ្នាអាកូនធ្វើនាយករដ្ឋមន្ត្រីអាពុកហ្នឹងនាយករដ្ឋមន្ត្រីខាងគណៈបកប្រជាជនកម្ពុជា ខាងអីមេបកគណៈប្រធាន បកគណៈបកប្រជាជនកម្ពុជាឃើញទៅទាំងអស់នៅក្នុងទាំងអស់ហើយសួរថាអិសរជននយោបាយក្នុងជួរគណៈបកប្រជាជនហ្នឹងចង់បីប្រឆាំងចង់បីធ្វើមិនកើតធ្វើវាអត់កើតវាអត់កើតវានៅនៅក្រោមហ៊ុនសែនទាំងអស់ចង់ចាប់ចង់សឡុតអាណា ក្នុងជួរគណៈបកប្រជាជនហ្នឹងមិនមែនអ្នកនយោបាយទាំងអស់នៅក្នុងជួរគណៈបកប្រជាជនគេចូលចិត្តហ៊ុនសែនគេអត់ចូលចិត្តទេប៉ុន្តែគេធ្វើអត់កើតដោយសារយកអំពើពុករលួយបាទក្រសួងអំពើពុករលួយនឹងជាក្រសួងមួយ ធំបំផុតដើម្បីសម្លុតគណៈបកប្រជាជនខ្លួនឯងនឹងអ្នកណាមិនធ្វើតាម ដើម្បីទាញក្បាលអស់លោកនឹងមួយចំនួនយកមកសួរពីរឿងអំពើពុករលួយនឹងដើម្បីឲ្យតឡាការសួរតែបើយើងមិនធ្វើមិនយល់ព្រមប្រឆាំងគេដកអ្នកឯងដាក់គុក ទ្រព្យសម្បត្តិនេះឯងទៅរឹបអូសអានឹងហើយដែលក្នុងជួរគណៈបកប្រជាជនសពថ្ងៃនឹងដែលមានរឿងផ្ទៃក្នុងនឹងដោយសារគេខ្លាចអំណាចប្រមូលផ្ដុំរបស់តកូលហ៊ុននឹងឯងអានឹងគ្រាន់តែការមើលឃើញរបស់ខ្ញុំពីនេះទេណាបងប្អូនបាទការនិយាយរបស់ខ្ញុំវាមានខុសហើយមានត្រូវប៉ុន្តែបងប្អូននៅក្នុងស្រុកឃើញច្បាស់បាទហើយអាការរីកចម្រើនក្នុងប្រទេសដែលបងប្អូនសប្បាយស្អីហ្នឹងអានឹងវា ធម្មតាយើងដឹកនាំវារីកចម្រើនហើយផ្លូវខ្នល់អាគីអស់ហ្នឹងប៉ុន្តែវាមិនមែនជាកម្មសិទ្ធិរបស់យើងបាទដូចគឺក្រុងកំពង់សោមអញ្ចឹងក្រុងកំពង់សោមកោះកុងកពតបាទកន្លែងណាសំខាន់សំខាន់ថ្ងៃក្រោយគឺចិនគេយកទាំងអស់បងប្អូនកន្លែងខ្លះបងប្អូនអាចចូលទៅបានទេបាទព្រោះគេមានកម្រងយករួចទៅហើយព្រោះយើងជពាក់លុយគេច្រើនណាស់បាទរដ្ឋាភិបាលយើងជពាក់លុយវិចិនច្រើនណាស់ហើយយើងនឹងនេះ ដែលចិនវាឲ្យពលពួតសម្រាប់ខ្មែរយើងវាអត់បានសម្រេចតែបច្ចុប្បន្ននេះគេត្រូវយកលុយដុល្លារហ្នឹងយកមកជះនៅលើរដ្ឋាភិបាលរដ្ឋាភិបាលឯកបៈហ្នឹងបាទដឹកនាំឲ្យជួនផ្ដាច់ការហ្នឹងគឺលោកហ៊ុនសែនហ្នឹងគេអស់ប្រមាណ2លានដុល្លារក៏ដោយក៏គេត្រូវសម្រេចផែនការរបស់គេ ដើម្បីលេបទឹកដើម្បីយកប្រជាពលរដ្ឋចិននឹងមករស់នៅស្រុកខ្មែរទៅថ្ងៃអនាគតនឹងបាទក្នុងឆ្នាំ2ពីបច្ចុប្បន្ននឹងរហូតដល់ឆ្នាំ2040នឹង ប្រជាជនខ្មែរនឹងคลายខ្លួនទៅប្រជាជនជនជាតិភាគតិចរបស់ប្រទេសចិនបាទនៅពេលដែលយើងคลายខ្លួនទៅជនជាតិភាគតិចរបស់គេហ្នឹងបាទតើប្រទេសរបស់យើងថ្ងៃក្រោយបោះឆ្នោតនោះដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះបោះឆ្នោតធ្វើយើងបោះឆ្នោតឈ្នះដែរបាទមតិភាកច្រើនណាបងប្អូនលទ្ធិប្រជាធិបតេយ្យមតិភាកច្រើនអ្នកណាក៏ដោយឲ្យតែបោះឆ្នោតមតិភាកច្រើនឈ្នះគឺគេគ្រប់គ្រងដូច្នេះតែប្រជាជនគេច្រើនជាងគេឈ្នះទៅនេះបច្ចុប្បន្ននេះ ប្រជាជនយួនដែលកំពុងរស់នៅក្នុងស្រុកខ្មែរនេះដែលគេត្រៀមលក្ខណៈនេះមូលហេតុអីបានគេបង្ខំឲ្យកូនលោកហ៊ុនសែនធ្វើនាយករដ្ឋមន្ត្រីក្រោយពីក្រោយពីរដ្ឋមន្ត្រី Prime Minister President យួនមកនៅស្រុកខ្មែរនេះព្រោះគេដឹងសភាពការណ៍ ដែលប្រជាជនយួនរស់នៅក្នុងប្រទេសហ្នឹងតំបន់នានាវាមានគ្រប់ចំនួនរួចហើយដែលអាចបោះឆ្នោតឈ្នះពីប្រជាពលរដ្ឋខ្មែរដែលប្រឆាំងរបបផ្ដាច់ការរបស់លោកហ៊ុនសែនគេស្ទាបស្ទង់គេដឹងហើយប្រជាជនយួនដែលគេមានកាតមានសិទ្ធិជាបោះឆ្នោតនោះគេលាក់ការយើងបំផុតបងប្អូនគេលាក់ការណាស់គេលាក់ការមែនទែនថ្ងៃដែលបោះឆ្នោតហ្នឹងគឺគេចេញមកគឺគេឈ្នះហ្មងបាទគេឈ្នះបើសិនប្រជាពលរដ្ឋយើងអត់ចូលរួមបោះឆ្នោត ខេបើសិនប្រជាពលរដ្ឋយើងដែលអ្នកស្រឡាញ់លទ្ធិប្រជាតៃអត់មានសិទ្ធិឲ្យយើងចូលរួមបោះឆ្នោតចោះឈ្នោះបោះឆ្នោតអញ្ចឹងបាទខ្ញុំសូមអំពាវនាវឲ្យបងប្អូនយើងទាំងអស់គ្នានឹងបាទបងប្អូនទាំងអស់គ្នាមកឆ្លៀតពេលឱកាសចូលរួមចោះឈ្មោះបោះឆ្នោតហើយទៅបោះមិនបោះក៏ដោយធ្វើម៉េចឲ្យយើងមានសម្លេងបោះឆ្នោតដើម្បីប្រកួតប្រជែងដែលយួនគេធ្វើខ្លួនជាខ្មែរហ្នឹងដើម្បីសម្រេចផែនការបោះគេនេះក្នុងអាណត្តិចុងក្រោយនេះបាទ បើសិនជាគណៈបកសង្គ្រោះជាតិគេអត់ឲ្យរស់ឡើងវិញតើបងប្អូនត្រូវដើរទៅផ្លូវណាដែលបងប្អូនស្រឡាញ់លទ្ធិប្រជាធិបតេយ្យបងប្អូនមានជឿរើសតាបាទគណៈបកមានតាគេឲ្យបងប្អូនឃើញតានៅតាមសាធារណៈតាមផ្លូវនេះនេះបងប្អូនជឿរើសទៅបាទអ្វីដែលបងប្អូនចង់ការផ្លាស់ប្ដូរហ្នឹងបាទចូលរួមទាំងអស់គ្នាបងប្អូនមិនមែនមិនមែនមិនមែនពួកខ្ញុំនៅអាមេរិកនេះអាចចូលរួមជាមួយបងប្អូនបានទេព្រោះអត់មានសិទ្ធិបោះឆ្នោតបាទ ពួកយើងដែលនៅស្រុកអាមេរិកនេះតែងតែដាស់តឿនឲ្យបងប្អូនទាំងអស់គ្នានឹងបាទដែលមានក្រោមអាយុ40ឆ្នាំចុះ មកក្រោមនឹង40ឆ្នាំដែលមានសក្តានុពលវាទៅជា50 60%ដែលយើងអាចផ្លាស់ប្ដូរមេដឹកនាំផ្ដាច់ការបាននោះត្រាតែបងប្អូនទាំងអស់គ្នានឹងចំណាយពេលវេលាគិតពីរឿងជាតិរបស់ខ្លួនបាទបើសិនជាប្អូនចំណាយពេលវេលាគិតសម្ភារៈនិយមគិតថាអញអស់ចារស់នៅបានសន្តិភាពប៉ុណ្ណឹងចង់បានឯទៀតថ្ងៃក្រោយបងប្អូន អត់ទឹកភ្នែកទេប៉ុន្តែកូននិងចៅរបស់បងប្អូនទឹកភ្នែកត្រូវរៀនភាសាចិនដើម្បីសុំការងារគេធ្វើនៅក្នុងប្រទេសរបស់ខ្លួនបាទឃើញទេប្រទេសសហរដ្ឋអាមេរិកយើងមករស់នៅស្រុកគេ គេឲ្យយើងខំរៀនភាសាដើមរបស់គេគឺភាសាដើមភាសាអង់ភាសាអង់គ្លេសហ្នឹងដែលយើងអាចយើងធ្វើការជាមួយ គេបានដោយសារអីដោយសារយើងខំរៀនភាសារបស់គេព្រោះយើងមករស់នៅប្រទេសរបស់គេ ចុះហេតុអ្វីប្រទេសខ្មែរមួយទាំងមូលនោះអ្នកដឹកនាំនោះ បែរជាប្រជាពលរដ្ឋខ្មែរយើងមួយចំនួននោះដែលកំពុងតែស៊ីជោនិយមចិនដែលថាចិនគេឲ្យដីថ្លៃនោះឲ្យកូនរៀនភាសាចិននោះដើម្បីសុំធ្វើខ្ញុំ គេធ្វើការឲ្យគេហ្នឹងបាទនេះជាកំហុសមួយធ្ងន់បំផុតបងប្អូនគួរគិតឡើងវិញអ្នកដឹកនាំបាទគេមករស់នៅស្រុកយើងគេបើករបររស់ស៊ីនៅស្រុកយើងឲ្យគេចេះភាសាយើងយើងជាម្ចាស់ប្រទេសមិនមែនយកកូនខ្មែរនឹងឲ្យរៀនភាសាចិនដើម្បីទៅបម្រើខ្ញុំគេទេអានឹងវាខុសទាំងស្រុងបាទការដឹកនាំនឹង ទេអានឹងខ្ញុំមើលថាខុសហើយណាបងប្អូនតែចំពោះគេគេថាគេត្រូវធ្វើម៉េចអានឹងយើងមើលពីយ៉ាងណាយើងថាគេខុសប៉ុន្តែយើងគេថាគេធ្វើនឹងត្រូវបាទជាសិទ្ធិរបស់គេបាទអ្វីអ្វីទាំងអស់នៅក្នុងប្រទេសបងប្អូន ដែលប្រជាពលរដ្ឋអត់ដឹង នយោបាយសពថ្ងៃហ្នឹងតើប្រទេសជាតិយើងហ្នឹងជាកម្មសិទ្ធិរបស់ណា ដីធ្លីខេត្តមួយចំនួនហ្នឹងបងប្អូនសួរមើលបាទឥឡូវខ្ញុំខ្ញុំលើកឧទាហរណ៍ ឥឡូវខ្ញុំខ្ញុំលើកឧទាហរណ៍ឧបមាថាខ្ញុំធ្វើនាយករដ្ឋកុំនិយាយខ្ញុំធ្វើនាយករដ្ឋអូមកថាខ្ញុំជាអ្នកដឹកនាំម្នាក់ខ្ញុំផ្ដល់ក្រុមប្រឹក្សាផ្ដល់ឲ្យយោបល់ឲ្យទៅនាយករដ្ឋមន្ត្រី ចាត់ទុកថា ខ្ញុំម្នាក់អញ្ចឹងវិនិយោគទុនចិនចិននឹងចូលមកស្រុកខ្មែរច្រើនបាទអ្វីដែលយើងកុំឲ្យ បាត់បង់ទឹកដីនោះ បាទហេតុអីក៏យើងឲ្យអ្នកវិនិយោគទុននឹងជ្រើសរើសតាកន្លែងល្អចុះអាមុំ3 ស្ទឹងត្រែងមណ្ឌលគិរីកចេះនោះដែលយួនគេធ្វើនោះហេតុអីក៏យើងមិនអោយចិនហ្នឹងទៅបង្កើតអាកន្លែងហ្នឹងឲ្យខ្លាំងមែនទែនទៅឲ្យជនជាតិចិនហ្នឹងទៅបង្កើតរោងចក្រនៅអាកន្លែងហ្នឹងដែលចិត្តដែលយួនវាកំពុងយកថ្ងៃក្រោយជាជាអនាគតរបស់ប្រទេសវានោះបាទហេតុអីក៏ក៏យើងអ្នកដឹកនាំហ្នឹងខ្វះការគិតម៉េះប្រមូលអាទាំងអស់ហ្នឹងឲ្យយកទៅដាក់នៅអាកន្លែងមុំ3ហ្នឹងទៅឲ្យធ្វើផ្លូវធ្វើអីឲ្យធំត្រឹមត្រូវនៅអាកន្លែងមុំ3ហ្នឹងទៅ ដែលកុំឲ្យយួនយកវាបាត់បង់ទឹកដីយើងហេតុអីគឺយើងឲ្យគេធ្វើតែនៅក្រុងនៅកំពង់សោមមួយកន្លែងល្អនោះអាកន្លែងដែលនៅមុំ3នោះកាចេះស្ទឹងត្រែងមណ្ឌលគិរីដែលយើងនៅកតុយនៀកហ្នឹងបាទបើជាងវាចូលមកហើយយើងបង្វិលយកទៅដាក់អាហ្នឹងទៅហេតុអីក៏យើងសុកចិត្តឲ្យទៅយួននោះយួនធ្វើជាការកស៊ូគេយកប្រជាពលរដ្ឋគេមកនៅនៅអាជ្រុងហ្នឹងទាំងអស់ទៅហើយសួរថ្ងៃក្រោយយើងបាត់អាជ្រុងហ្នឹងបាត់ទៅហើយបងប្អូនតែសួរយើងដឹកនាំអី សប្ងៃយើងអត់ចាប់អារម្មណ៍ទេណាបាទតំបន់ហ្នឹងដែលប្រជាពលរដ្ឋចូលអត់បានទៀតនោះបាទគេដាក់ប្រជាពលរដ្ឋគេយើងយើងត្រូវបាត់បង់អាកតុយនេះនឹងរួចបាត់ទៅហើយបាទសំខាន់ចិនវាចូលមកវិនិយោគទុនស្រុកយើងច្រើនប្រទេសផ្សេងផ្សេងបង្កើតតំបន់វិនិយោគទុនបង្កើតតំបន់សេដ្ឋកិច្ចហ្នឹងយកទៅដាក់អាជ្រុងកន្លែងហ្នឹងឲ្យប្រជាពលរដ្ឋខ្មែរយើងទៅរស់នៅកន្លែងហ្នឹងឲ្យច្រើនទៅកន្លែងណាដែលមានការងារធ្វើយើងសុកចិត្តធ្វើផ្លូវគមនាគមន៍ដឹកមកកំពង់សោមមកកោះកុងមក យើងការពារទឹកដីនឹងបានបាត់ហើយតែយើងនាំគ្នាមកនៅកកក្រុងមកនៅទាំងក្រុងហើយនឹងកំពង់សោមអាតំបន់ដែលដែលស្អាតស្អាតហ្នឹងធ្វើឲ្យអាតំបន់ស្អាតហ្នឹងវាទៅជារលាយអស់ខូចបរិស្ថានធម្មជាតិអស់វាទៅទៅជារញ៉េញ៉ៃអស់ទៅជាកម្មសិទ្ធិរបស់ចិនតែអាកន្លែងសំខាន់អត់នាំគ្នារុញទៅហ្នឹងអាខាងនេះក៏បាត់អាជ្រុងនោះក៏បាត់យូរយូរខ្មែរជនជាតិភៀតតិចគេទៅធ្វើខ្ញុំគេក្រៅប្រទេសគ្រប់គ្នាបាទអាហ្នឹង អាហ្នឹងហ្នឹងឯងសួរសួរនាយករដ្ឋមន្ត្រីខាងខាងសេដ្ឋកិច្ចហ្នឹងបាទផ្ដុំតាកន្លែងចិត្តហ្នឹងឯងអាកន្លែងណាល្អល្អហ្នឹងផ្ដុំអាកន្លែងបាត់បង់ទឹកដីនោះបាត់ស្ងាត់ឈឹងបាទអត់មានអ្នកណាហ៊ាននិយាយទេសប្ងៃកតុយនេះសប្ងៃហ៊ាននិយាយមកបំបត្តិបំបត្តិខ្លួនឥឡូវហ្នឹងបាទអញ្ចឹងណារឿងរ៉ាវអីក៏ដោយឲ្យតែប្រជាពលរដ្ឋអ្នកបញ្ចេញមតិនិយាយប៉ះពាល់បាទប៉ះពាល់រឿងខាងកើតហ្នឹងបាទគឺត្រូវបាត់ខ្លួនណាដោយលោកមនិតកែមលែងអញ្ចឹងបាទ1000រាត្រីហ្នឹងបាទ 1000រាត្រីនឹងលោកមិនតាន់បាននិយាយប្រមាណរាត្រីផងឃើញទេបាត់ខ្លួនបាត់ស្លាប់បាត់ដោយសារអីឲ្យតែប៉ះខាងកើតនឹងអត់នាំគ្នាការពៀនអ្នកប្រាជ្ញទេបាទ ចឹងហើយបងប្អូនអានេះក្នុងការបញ្ចេញមតិរបស់ខ្ញុំទេណាបងប្អូនបាទក្នុងការបញ្ចេញមតិរបស់ខ្ញុំនឹងវាមាន ខុសហើយមានត្រូវប៉ុន្តែក្រនជាងក្រនជាងខ្ញុំនៅស្ងៀមដែរទោះបីខ្ញុំជាពលរដ្ឋម្នាក់ដែលរស់នៅសហរដ្ឋអាមេរិកហ្នឹងក៏ខ្ញុំថាចូលរួមបញ្ចេញមតិទៅខុសត្រូវខ្ញុំទទួលយកទៅបងប្អូនបាទវាអត់មានអីទេបាទនេះនេះគ្រាន់តែថាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទេបាទខ្ញុំអត់មានបំរើ នយោបាយគណៈបកណាទេ ខ្ញុំមានសិទ្ធិគ្រប់គ្រងនយោបាយគណៈបកណាដែលខ្ញុំចូលចិត្តប៉ុណ្ណឹង បាទដោយប្រជាពលរដ្ឋដតីទៀតប៉ុណ្ណឹងបាទនេះហើយគេហៅលទ្ធិប្រជាធិបតេយ្យពិតប្រាកដបាទខ្ញុំនិយាយនេះបានមួយម៉ោងនៅបងប្អូនបាទជួយមើលម៉ោងមើលមួយម៉ោងនៅកុំឲ្យយូរពេកកុំឲ្យយូរពេកហើយអឺប្រហែលមួយម៉ោងហើយតាមខ្ញុំមើលមិនអញ្ចឹងបងប្អូនណាចប់ខ្ញុំសុំមើលបន្តិច 1ម៉ោងតិច1ម៉ោង5 10បាទ1ម៉ោង5 10នាទីបាទខ្ញុំអត់ចង់ឲ្យនិយាយលើសពីហ្នឹងទេបាទប៉ុន្តែនេះគ្រាន់តែនិយាយពីរឿង7មករាបន្តិចទេហើយក៏ឆ្លៀតចូលទៅបាទហើយក៏ សូមឲ្យបងប្អូនទាំងអស់គ្នាបាទក្នុងការធ្វើដំណើរតាមរថយន្តបាទទៅណាមកណាក៏ដោយបាទទាំងនៅក្នុងប្រទេសក្រៅប្រទេសបាទសូមឲ្យមានសុវត្ថិភាពទាំងអស់គ្នាផងហើយនៅក្នុងរដូវត្រជាក់នេះប្រយ័ត្នផងបាទប្រយ័ត្នដើរល្អិលបងប្អូនដើរល្អិលដួលបាក់ដៃបាក់ជើងបាទព្រោះអីមូលហេតុដែលខ្ញុំនិយាយអញ្ចឹងប្រហែលជាខ្ញុំនឹងមានបទពិសោធន៍រួចហើយប្រហែលខ្ញុំមានបទពិសោធន៍ហើយអរគុណច្រើនបាទអរគុណច្រើនបាទក្នុងការបញ្ចេញមតិនេះវាមិនល្អទាំងអស់ទេបងប្អូនបាទវាមាន ខ្លះវិជ្ជមានខ្លះអវិជ្ជមាន វាប៉ះពាល់សតិអារម្មណ៍អ្នកនយោបាយហើយបាទគេគេមើលមកយើងបញ្ចេញមតិយើងថាខ្លួនយើងបញ្ចេញមតិត្រឹមត្រូវប៉ុន្តែការវិភាគរបស់គេគេថាយើងខុសបាទអញ្ចឹងយើងនេះគ្រាន់តែសិទ្ធិរបស់យើងរៀងខ្លួនគេធ្វើនយោបាយគេមានសិទ្ធិចូលរួមធ្វើនយោបាយដើម្បីបម្រើប្រជាពលរដ្ឋយើងមានសិទ្ធិក្នុងការបញ្ចេញមតិរិះគន់អ្នកនយោបាយបាទហើយយើងមើលពីចម្ងាយវាឃើញច្បាស់ដែរបាទអញ្ចឹងខ្ញុំមិនមានយោបល់អីច្រើនទេព្រោះខ្ញុំអត់ចង់លើកវិធានបទនិយាយច្រើនច្រើនទេបាទយើងនិយាយតែបន្តិចបន្តិចប៉ុណ្្នឹងទៅហើយក៏សូម មឲ្យបងប្អូនទាំងអស់គ្នា បាទចូលរួមគ្រប់គ្រងអឺបុគ្គលិក Nagavel ដែលយើង អាចចូលរួមបានជួយឧបត្ថម្ភបាទជួយឧបត្ថម្ភថវិកាទៀងទិញស្បៀងអាហារអីជួយតាមដែលបងប្អូនតំណាក់តំណងគ្នាទៅបាទនៅក្នុងសហរដ្ឋអាមេរិកហ្នឹងចេះតែចូលរួមទាំងអស់គ្នាទៅហើយយើងចូលរួមទៅហើយយើងជួយឧបត្ថម្ភលុយហ្នឹងជួយពួកគាត់ទៅទិញស្បៀងអាហារហើយជាពិសេសបងប្អូននៅក្នុងទីក្រុងភ្នំពេញហ្នឹងបាទយើងចេះតែចូលរួមទៅជិះម៉ូតូ ម៉ូតូក៏ដោយយើងមានថវិកាតិចតួចទាញ ទឹកទិញអីជួយឧបត្ថម្ភពួកគាត់តទៅទៀតទៅបាទជួយឧបត្ថម្ភបាយកញ្ចប់ទឹកអីនឹងយកឲ្យពួកគាត់ញ៉ាំដែលពួកគាត់អង្គុយនៅកដាល5ថ្ងៃដែលខ្ញុំមើលទៅឃើញណាបាទនេះជាគំនិតរបស់ខ្ញុំទេហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមទាំងអស់គ្នាទៅបាទយើងខ្មែរដូចគ្នាទេអ្វីដែលយើងបញ្ចេញមតិអ្វីដែលពួកគាត់ធ្វើនឹងគឺដើម្បីខ្មែរទាំងអស់គ្នានឹងយើងចង់ឃើញឲ្យប្រទេសមួយដែលមាននីតិរដ្ឋពិតប្រាកដឲ្យមាននយោបាយខ្មែរចេះស្រឡាញ់ខ្មែរកុំធ្វើបាបខ្មែរគ្នាឯងការពារពួកចិនពួកយួនដែលគេចូលមកនៅស្រុកយើងបាទខ្ញុំគ្មាន មានបំណងអីអាក្រក់ទេបាទខ្ញុំចូលរួមនេះគឺខ្ញុំចូលរួមតែប៉ុណ្្នឹងបាទហើយខ្ញុំហើយនឹងបងអូនម៉ាប់សៀនហ្នឹងបាទនៅតែបន្តបាទពាក់អាវភ្លើងទៀនហ្នឹងហើយនឹងមួកហ្នឹងបាទមួកហ្នឹងខ្ញុំនៅ តែបន្តពាក់តទៅទៀតគឺខ្ញុំគ្រប់គ្រង រស់នៅសហរដ្ឋអាមេរិកនេះហើយសូមបញ្ជាក់ថានៅសហរដ្ឋអាមេរិកនេះអត់ទាន់មានគណៈបកភ្លើងទៀននៅសហរដ្ឋអាមេរិកទេខ្ញុំអត់ដឹងបាទខ្ញុំដឹងថាខ្ញុំ ពាក់ខ្លួនខ្ញុំខ្ញុំបងអូនម៉ាប់ធ្វើអាវទាំងអស់នេះទិញអាវអស់នេះធ្វើនឹងអស់ប្រមាណអស់ច្រើនណាក៏អស់គុណដែរអស់គុណបងអូនម៉ាប់សៀននៅវត្តភ្នំនៅវត្តត្រៃរតនរាមចរចាបាទហើយបើសិនជាចែដីនឹងធ្វើរួចសពសពធ្វើរួចសពគ្រប់ខ្ញុំនឹងចូលរួមបាទ ខ្ញុំនឹងចូលរួម ចូលរួមសម្ពោធអីខ្ញុំទៅបាទប្រាប់ឲ្យខ្ញុំបានដឹងមុនផងខ្ញុំនឹងចូលរួមបាទវត្តណាក៏ដោយក៏ខ្ញុំចូលរួមដែរខ្ញុំអត់មានប្រកាន់ថាវត្តវត្តនេះគណៈបកនេះវត្តនោះគណៈបកនោះទេខ្ញុំសូមបញ្ជាក់ច្បាស់បាទវត្តណាក៏ដោយឲ្យតែនៅលើដីសហរដ្ឋអាមេរិកតែខ្ញុំអាចចូលរួមបានខ្ញុំចូលរួមទាំងអស់ខ្ញុំអត់មានកម្មសិទ្ធិរបស់បុគ្គលណាទេខ្ញុំជាខ្មែរម្នាក់រស់នៅសហរដ្ឋអាមេរិកស្គាល់លទ្ធិប្រជាធិបតេយ្យខ្ញុំចូលរួមទាំងអស់បាទ អ្វីបងប្អូនដើរផ្លូវបងប្អូនដើរផ្លូវបងប្អូនខ្ញុំដើរផ្លូវខ្ញុំផ្លូវខ្ញុំខ្ញុំអត់យកសាសនា យកមកលេងជាមួយនឹងខ្ញុំទេខ្ញុំចូលរួមជាមួយនឹងប្រជាពលរដ្ឋចូលរួមគ្រប់វត្តបងប្អូនអាចចូលរួមកសាង7 8វត្តបានខ្ញុំទៅកសាងបាន2វត្តមានបញ្ហាក៏ខ្ញុំអត់ទេខ្ញុំនៅតែដើរផ្លូវខ្ញុំដែលខ្ញុំអាចចូលរួមជាមួយនឹងសាសនាពួកខ្ញុំនៅតែខ្មែរដែរបាទនេះចង់ជម្រាបឲ្យច្បាស់បាទបងប្អូនជឿលើនយោបាយខាងណាជឿទៅខ្ញុំជឿខាងណាជឿទៅបាទស្រុកនេះគឺសុខសេរីបាទយើងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក្នុងការជំនឿរបស់យើងតែធ្វើយ៉ាងណាកុំឲ្យខាតប្រយោជន៍ រួមឲ្យសោះបាទកុំឲ្យខាតប្រយោជន៍ឲ្យរួមឲ្យសោះក្នុងការនិយាយស្ដីបាទទាំងប្រសក់ទាំងប្រសង់បាទក្នុងការនិយាយស្ដីបាទសូមកុំឲ្យប្រឆិតប្រឈៀងត្បកត្បៀងច្រើនពេកបាទខ្ញុំចង់ជម្រាបចុងក្រោយថាសូមកុំឲ្យប្រឆិតប្រឈៀងត្បកត្បៀងច្រើនពេកអ្វីអ្វីខ្ញុំក្តាប់សភាពការខ្ញុំក្តាប់ផែនការបានច្រើនណាស់បាទ គ្រាន់ខ្ញុំចង់ជម្រាបថាប្រយ័ត្នខ្ញុំលេបឆ្នាំឈួរតែមកក្របខ្ញុំនិយាយហែកគេទាំងអស់គឺអាម៉ាស់ធំទាំងអស់ចង់ជម្រាបឲ្យដឹងចឹងបាទខ្ញុំនៅតែញញឹមជានិច្ចបាទខ្ញុំកាលណាខ្ញុំប្រឡូកខ្ញុំដឹងច្រើនហើយបើខ្ញុំមិននិយាយទេចាត់ទុកថាខ្ញុំនឹងនៅមនុស្សល្អតែខ្ញុំនិយាយគឺចប់ឲ្យបងប្អូនបាទជម្រាបឲ្យច្បាស់អ្នកណាក៏ដោយបើសិនជាខ្ញុំដាក់និយាយហើយខ្ញុំនិយាយមួយឃ្លីបហើយមួយឃ្លីបទៀតគឺ ទីនេះចប់ហើយ ចង់ជម្រាបឲ្យច្បាស់បើកភ្នែកមើលខ្ញុំឲ្យច្បាស់គិតឲ្យច្បាស់មុននឹងប្រើភាសាក្រៀមភាសាឡែបខាយប្រចិតប្រឈៀងឲ្យខ្ញុំបាទមនុស្សខ្ញុំចង់ជម្រាបថា មនុស្សខ្ញុំមិនដែល give up ចំពោះអ្នកណាទេ អ្វីអ្នកឯងនិយាយឲ្យខ្ញុំឈឺចុកចាប់ខ្ញុំកត់ត្រាទុកអ្នកឯងឱកាសល្អខ្ញុំធ្វើអ្នកឯងវិញកុំថាឡើយប្រសក់កុំថាឡើយប្រសងខ្ញុំអត់ចោះចាញ់បុគ្គលណាម្នាក់ទេ ខ្ញុំហ៊ានរិះគន់រដ្ឋាភិបាលចំពោះអ្នកទាំងអស់គ្នាជាមនុស្សដូចខ្ញុំខ្ញុំអត់ចោះចាញ់ខ្ញុំអត់តក់ស្លុតខ្ញុំអត់ខ្លាចស្លាប់បាទខ្ញុំនិយាយប៉ុណ្ណឹងកើតមកជាតិជីវិតមានតែម្ដងឯបាទនេះជាចុងក្រោយឲ្យច្បាស់បាទទោះបីអ្នកនៅដល់ទីណាក៏ដោយ ចំពោះខ្ញុំនៅសហរដ្ឋអាមេរិកនេះពិភពលោកនេះទូចណាស់សម្រាប់ខ្ញុំបាទ ខ្ញុំនិយាយអញ្ចឹងសម្រាប់ខ្ញុំទូចណាស់បាទម្ដងហើយម្ដងទៀតបាទអាចបញ្ឈប់ក្នុងការប្រឈិតប្រឈៀងខ្ញុំបានឈប់ទៅ ទាំងប្រសក់ទាំងប្រសង់បាទខ្ញុំមនុស្សមានខួរខ្ញុំអត់ខ្លាចបុគ្គលណាទាំងអស់ចង់ជម្រាបប្រាប់ឲ្យច្បាស់បាទខ្ញុំបម្រើការនៅសហរដ្ឋអាមេរិកនេះ34ឆ្នាំបាទ ប្រវត្តិរូបខ្ញុំល្អណាស់បាទជម្រាបឲ្យច្បាស់បាទច្បាស់ម្ដងទៀតបាទនេះជាចុងក្រោយបាទនេះជាចុងក្រោយបាទសូមឲ្យជ្រាបបាទបាទអ្វីអ្នកទាំងអស់គ្នាបាននិយាយមកនេះខ្ញុំកត់ត្រាទុកទាំងអស់បាទ ហើយសួរមកខ្ញុំថាខ្ញុំបំភ្លេចទេខ្ញុំអត់បំភ្លេចអ្នកទេបាទអ្វីអ្នកធ្វើឲ្យខ្ញុំឈឺចុកចាប់ខ្ញុំនឹងធ្វើឲ្យអ្នកឈឺចុកចាប់នៅពេលណាអ្នកនឹងឃើញបាទអ្នកនឹងអាម៉ាស់ដោយសារខ្ញុំឲ្យច្បាស់បាទនេះច្បាស់និយាយគ្នាត្រង់ទៅត្រង់មកបាទមនុស្សខ្ញុំចិត្តសឿងណាស់បាទខ្ញុំឆ្លងកាត់សង្គមដែលខ្ញុំមនុស្សខ្ញុំចិត្តសឿងណាស់បាទតែខ្ញុំនៅនឹងញឹមជាមួយអ្នកឯងជាប់ជានិច្ចបាទ នេះគឺពាក្យចុងក្រោយចុងក្រោយណាបងប្អូនដែលអ្នកដែលមានខ្លួនបាទប្រឆិតប្រឈៀងមកខ្ញុំទាំងប្រសក់ទាំងប្រសងបាទខ្ញុំអត់ forgive នេះឯងទេបាទខ្ញុំនៅចាំជាប់ជានិច្ចឱកាសខ្ញុំមានខ្ញុំនឹងធ្វើឲ្យពិភពលោកឃើញទាំងអស់អរគុណជម្រាបលាសូមមើល comment បន្តិចបាទ